ជាដំបូងខ្ញុំប្រកាសណានាងខ្ញុំសូមក្រាបថ្វាយបង្គំព្រះជគុណគ្រប់ព្រះអង្គសូមជម្រាបសួរដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសជាទីគោរពជាទីស្រឡាញ់ចា៎នៅក្នុងថ្ងៃនេះដែរកម្មវិធីវេទិកាសំឡេង សង្គ្រោះជាតិចាបានមកជួបបងប្អូនសាជាថ្មីនៅក្នុងថ្ងៃនេះដែរយើងនឹងមានប្រធានបទតាក់ទងទៅនឹងលទ្ធផលសរុបនៃសិក្ខាសាលា នៅទីក្រុង Jacksonville រដ្ឋ Florida ដែល ក្នុងនោះមានមានចូលរួម មានលោកជំទាវមួយសុខួរឯកឧត្តមឡុងរីក៏ដូចជាលោកប្រធានអង្គរដ្ឋីចាខ្ញុំនឹងអញ្ជើញលោកជំទាវមួយសុខួរដើម្បីចូលរួម នៅក្នុងកិច្ចពិភាក្សារបស់យើងចា៎ ជំរាបសួរលោកជំទាវមុនសុខួរជំរាបសួរឯកឧត្តមឡុងរីនិងលោកអឺជំរាបសួរបាទ ចាអញ្ចឹងខ្ញុំចង់ជម្រាបសួរទៅដល់លោកជំទាវមូសុភួរដោយសារសិក្ខាសាលាយើង មាន រយៈពេល3ថ្ងៃពីថ្ងៃសៅរ៍ទី19ខែកុម្ភៈរហូតដល់ថ្ងៃទី21ហើយនៅក្នុងនោះគឺមានបងប្អូនបណ្ដាសាខាក្នុងសហរដ្ឋអាមេរិកចូលរួមក៏ដូចជានៅក្នុងប្រទេសកាណាដាចូលរួមដូចគ្នាដែរអញ្ចឹងចំពោះលោកជំទាវមូសុខួរតើសេចក្តីលទ្ធផលសរុបនៃសិក្ខាសាលានៅក្នុងដែលយើងបានធ្វើនៅក្នុង ទីក្រុង Jacksonville ហ្នឹងមានលទ្ធផលយ៉ាងដូចម្ដេចខ្លះបងប្អូនទាំងអស់នៅក្នុង ប្រទេសដូចក្រៅប្រទេសមានការចង់ដឹងចង់ឮពីរឿងសិក្ខាសាលានឹងចាសូមក្រុមជើងលោកជំទាវមួយសុខចាចាជាបឋមខ្ញុំព្រះទឹកករណា សុខៈថ្វាយបង្គំប្រធានាធិបតីគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពបងប្អូនជនរួមជាតិយើងមកជួបជុំគ្នា ជាថ្មីម្ដងទៀតមកជជែកគ្នាអំពីការងារដ៏សកម្មនៃគណៈបក្សសង្គ្រោះជាតិនៅក្រៅប្រទេស តែមុននឹងយើងចូលរួមទាំងអស់គ្នាអបអសាទរនៅលទ្ធផលនៃសិក្ខាសាលាខ្ញុំព្រះករុណាខ្ញុំសូមលើកមកនៅការព្រួយបារម្ភនិងការចោទទោសដល់នៃពួកយើងទាំងអស់គ្នាទាំងខ្មែរទាំងអន្តរជាតិអ្វីដែលរដ្ឋាភិបាលលោកហ៊ុនសែន របបលោកហ៊ុនសែន កំពុងតែ ប្រព្រឹត្តទៅលើបុគ្គលិក Nagavel តែជាស្ត្រីភាគច្រើនជាស្ត្រី មានស្ត្រីពោះពោះទៅទៀតនោះ តាំងពីចាប់ចងតំណាងរបស់គេរហូតទៅដល់មិនអោយគេបដកម្មកតកម្មរហូតទៅមិនដោះស្រាយបញ្ហា ដែល គ្នាត្រូវការគឺសិទ្ធិរបស់កម្មករក្នុងការទទួលបាននៅផលពីការងាររបស់ខ្លួនរហូតទៅដល់ ចាប់ចងយល់តំណាងរបស់គេរហូតទៅដល់យល់លេះរឿង COVID-19 អូសទាញស្ត្រីប៉ះពាល់ទៅលើ អ្វីដែលជា គេខ្មាស់របស់ស្ត្រីទាន់ជន់ឆ្លីធាក់រុញច្រាននៅ ទៅក្នុងឡាន នៅក្នុងរឿង COVID-19 នេះគឺជាការខុស100%គឺជាការអាម៉ាស់គឺជាការបាត់អជ័យ នៃរបបលោកហ៊ុនសែនហើយគឺជាការមិនអោយតម្លៃទាល់តែសោះទៅដល់ស្ត្រី ដែលជា កម្មកកម្មកាជាបុគ្គលិកជាពលរដ្ឋដ៏មានតម្លៃចានៅអាទិត្យក្រោយសប្តាហ៍ក្រោយនោះគឺដល់ពិធីអន្តរជាតិស្ត្រីថាយើងចាំមើលរបបលោកហ៊ុនសែនគាត់ឆ្លើយយ៉ាងម៉េចជាពិសេសក្រសួងកិច្ចការនារីអត់មានមួយម៉ាត់ឆ្លើយអីតើតែសោះ មិនមែនរឿងយក COVID-19 យកមកជន់ឈ្លី សិទ្ធនិងតម្លៃកិត្តិយសនៃស្ត្រីរបៀបនេះទេ ចា៎ហើយបានជាយើងជាគណៈបក្សសង្គ្រោះជាតិនៅក្រៅប្រទេសយើងមិនដែលបោះបង់ចោលនៅ ការងាររបស់យើងការតបកិច្ចរបស់យើងការទទួលខុសត្រូវរបស់យើងបេសកកម្មរបស់យើងគឺនៅក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងការពង្រឹងពង្រឹងស្មារតីអ្នក ប្រជាធិបតេយ្យហើយនឹងអនុវត្តគោលការណ៍នៃគណៈបក្សសង្គ្រោះជាតិទាំងអស់នេះហើយដែលយើងនៅ ចាក់សន្វិលក្រមអធិបតីការនឹកដឹកនាំនៃលើប្រធានស្ដីទីសំឡងស៊ីយើងបានសរុបនៅ ការងាររបស់ យើងក្នុងរយៈពេល4ឆ្នាំហើយចុងក្រោយឆ្នាំចុងក្រោយ2021នេះយើង បានទទួលនៅលទ្ធផលដ៏ត្រចះត្រចៃ គឺសាខារបស់យើងនៅរិចគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក យើងមានមិនត្រឹមតែសហរដ្ឋអាមេរិកទេនៅនីសមុទ្រនៅអូស្ត្រាលីនៅកាណាដានៅអឺរ៉ុបនៅកូរ៉េនៅប្រទេសថៃហើយការងារយើងមិនមែនមានតែនៅក្នុងក្រៅប្រទេសទេបងប្អូន ការងារនៃគណៈបក្សសង្គ្រោះជាតិនៅក្នុងប្រទេសយើងមិនដែលបោះបង់ចោលនៅពលរដ្ឋនៅសកម្មជនរបស់យើងនៅក្នុងប្រទេសដែលប្រឈមមុខនឹងតុលាការប្រឈមមុខនឹងការវាយដំប្រឈមមុខនឹងការប៉ះពាល់ទៅដល់សិទ្ធិរបស់ខ្លួនយើងមើលនៅសមត្ថផលរបស់យើង ហើយក៏ជាមួយគ្នានេះដែរក៏យើងមើលនៅការប្រឈមបញ្ហាប្រឈមទាំងឡាយដែលយើងមាននៅក្នុងរយៈពេលជាមួយឆ្នាំជា4ឆ្នាំនេះជាពិសេសឆ្នាំចុងក្រោយ គឺនៅក្នុងការប្រឈមខ្លាំងក្នុងការយករបបហ៊ុនសែននៅតែយកគណៈបក្សប្រជាជាតិជាសត្រូវរបស់ខ្លួនអញ្ចឹងយើងត្រូវប្រឈមជាមួយរបបផ្លាច់ផ្ដាច់ការ មានការលំបាកហើយសរុបមកយើងមានយុទ្ធសាស្ត្រយើងលើកយកផែនការ2022ទៅមុខទៀតផែនការនោះ មានដូចតទៅខ្ញុំមិនបរិយាយច្រើនទេ គឺយើងពង្រឹងពង្រីកសកម្មភាពរបស់យើងនៅក្រៅប្រទេស ជាពិសេស ការងារទូតហើយយើងទាំងហើយលោកប្រធានស្ដីទីសម្រាប់ស៊ីនៅពេលនេះលោកអញ្ជើញនៅ សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ យើងនឹងចូលជាមួយជួបជាមួយអ្នកមុខអ្នកការហើយ លើពីនេះទៅទៀតយើងនិយាយអំពីការបោះឆ្នោតដោយសេរីត្រឹមត្រូវនៃយុត្តិធម៌យើងទៀមទាយើងធ្វើសកម្មភាពយើងធ្វើផែនការលើកផែនការធ្វើយ៉ាងដូចម្តេចឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវសេរីនិងយុត្តិធម៌យើងអត់និយាយអំពីការបហិការទេយើងបហិការនោះត្រាតែអត់មានជំរឿអីតតែសោះយើងទៀមទាឲ្យមានការបោះឆ្នោតនេះដោយសារពលរដ្ឋមានសិទ្ធិត្រូវតែមានសិទ្ធិនៅក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួន លើសពីនេះទៅទៀតយើងនិយាយអំពី ធ្វើយ៉ាងដូចម្តេចឲ្យមានការទម្លាក់ចោលនៅ ការចាត់ប្រកាន់ទាំងឡាយនៅការដោះលែងលោកជាពិសេសលោកប្រធានកឹមសុខាដោះលែងសកម្មជន ដោះលែងពលរដ្ឋយើងទាំងអស់ឲ្យឈប់មានការជឿចាក់ឲ្យគ្នាបាន ទៅរស់នៅជាមួយនឹងក្រុមប្រសាឲ្យបានទៅបោះឆ្នោតចារឿងបោះឆ្នោតជាការសំខាន់របស់យើងហើយចុងក្រោយយើងនិយាយបន្តទៅទៀត នៅសកម្មភាពដ៏ធំធេងគឺលើកស្ទួយលើកស្ទួយ នៅការសង្ឃឹមក្តីសង្ឃឹមនិងទឹកលើកទឹកចិត្តឲ្យពលរដ្ឋយើងចូលរួមយ៉ាងសកម្មនៅក្នុងការងារទាំងអស់នេះជា ពិសេសការងារបោះឆ្នោតនេះជាការសរុបជុំទី1ចាជម្រាបប៉ុណ្ណឹងចាអត់ឮសំឡេង សូមអរគុណលោកជំទាវមូសុភួរដែលបានធ្វើសេចក្តីសរុបយ៉ាងក្បោះក្បាយតាក់ទងទៅនឹងជុំទី1ហើយអញ្ចឹងខ្ញុំចង់ជម្រាបសួរទៅដល់លោកប្រធានអង្គរដ្ឋីដែលក្នុងលោកជាប្រធានគណៈបកសង្គ្រោះជាតិអមគណៈបកសង្គ្រោះជាតិនៅក្នុងអាមេរិកសៀនុភាអាមេរិកាចំពោះលោកតើមានការចូលរួមក៏ដូចជាបងប្អូន នៅតាមសាខានឹងចូលរួមមានការមានលទ្ធផលយ៉ាងដូចម្ដេចហើយសេចក្តីនៃការចូលរួម គាត់នឹងបាននៅអ្វីខ្លះដែលដូចលោកជំទាវមួយសួរបានលើកឡើងពីចំណុចប៉ុន្តែចំពោះលោកអង្គរដ្ឋាភិបាលវិញតើមាន ការបន្តអ្វីទៀតតែសូមក្រុមជើងលោករដ្ឋាភិបាលបាទសូមអរគុណអ្នកស្រីកំហ៊ុន ហើយក៏សូមថ្វាយកាប់ថ្លែងគុំព្រះធរណុត្រៈគ្រប់ព្រះអង្គដែលតាមដាន កម្មវិធីអឺទូទស្សសារអាមេរិកអឺក្រាក់របស់គូជិតសារអាមេរិកក៏សូមជំរាបសួរលោកជំទាវមុសហូហើយអឺហើយឡំឡងរី ហើយនឹងបងប្អូនយើងទាំងអស់ដែលតាមដានទស្សនាកម្ពុជាយើងនេះបាទចំពោះការដែលយើងបានចូលជំនុំជប់ជុំនៅទីក្រុង Jacksonville នេះគឺថាបានជោគជ័យល្អណាស់ហើយថ្នាក់ក្រុមយើងទាំងអស់គ្នាមិនដែលឃើញនឹងចេញមកបង្ហាញទឹកមុខដ៏ញញឹមស្រស់ស្រាយហើយរួមគ្នាយ៉ាងសស្រាក់សស្រាំហើយគឺលើកទី1ដែលហើយដែលខ្ញុំបានឃើញសង្កេតឃើញថាថ្នាក់ក្រុមយើងទាំងអស់សប្បាយណាស់ក្នុងការជួបជុំគ្នាក្នុងការដាក់ទិសដៅក្នុងការធ្វើកិច្ចការងារសម្រាប់ឆ្នាំ2022យើងនេះបាទ តែឡែកថាខ្ញុំសូមបញ្ជាក់ថាអ្វីដែលបានឆ្លងកាត់2022ក៏សាខាជោគជ័យដល់ដល់ដល់ធំធេងរបស់សាខាគណៈបសុជាតិអាមេរិកដែរគឺថាសប្តាហ៍នេះគេបានពង្រឹងទៅតាមគោលការណ៍របស់បកអឺបានចែងផងហើយអ្វីយើងមកធ្លាប់មកគឺថាយើងបានពង្រឹងពរិយសាខាយើងចេញពី45ដល់50សប្តាហ៍នេះគឺឆ្នាំនេះតែម្ដងហើយយើងបានជំរុញខ្លះជាងគេគឺខាងគណៈកម្មការកិច្ចការបរទេស ហើយហើយផងដែរគឺថាគណៈកម្មការស្ត្រីយើងក៏បានធ្វើការយ៉ាងឃ្លាវខ្លាដើម្បីពង្រឹងរីកដើម្បីពង្រឹងថាក្រុមយើងផ្នែកស្ត្រីឲ្យកាន់តែរឹងមាំជាពិសេសសាខាជា5នៅក្នុងសហរដ្ឋអាមេរិកគឺថាដឹកនាំដោយស្ត្រីទាំងអស់នេះគឺជាមុតតាមពីដ៏ធំរបស់យើង ហើយយើងបានសំខាន់បំផុតគឺថាយើងបានធ្វើកិច្ចការជាច្រើនបង្កើតមូលនិធិដើម្បីជួយសង្គ្រោះអ្នករងគ្រោះហើយយើងបានបង្កើតសិក្ខាសាលា អឺក្នុងឆ្នាំថាពី3សិក្ខាសាលាដើម្បីជួយ ពង្រឹងថ្នាក់រំយើងហើយហើយជាពិសេសបន្ទាប់មកគឺចុងក្រោយគឺសិក្ខាសាលាដើម្បីរៀបចំអឺធ្វើការងារសម្រាប់2020តែម្ដងហើយចំណុចមួយចំណុចសំខាន់គឺយើងបានរៀបចំប្រព័ន្ធថប់ផ្សាយយ៉ាងយ៉ាងបានល្អហើយយើងមានបណ្ដាញការវឹកវើត្រឹមត្រូវ ហើយនេះហើយគឺជាគោលការណ៍សំខាន់សំខាន់ដែលយើងបានធ្វើហើយយើងនឹងរីបបន្តយ៉ាងយ៉ាងលម្អិតទៀតនៅពេលបន្តិចទៀតបាទសូមអរគុណច្រើនចាអរគុណលោករដ្ឋីដែលបានរៀបរាប់នៅសកម្មភាពរបស់គណៈបកសុប្រជាជាតិ អាមេរិកដែលយើងបានធ្វើពីឆ្នាំ2021និងគម្រោង2022ជាការពិតនៅក្នុងនោះកិច្ចការស្ត្រីគណៈបកសង្គ្រោះជាតិអាមេរិកគឺបានចូលរួមសកម្មភាព លើកកម្ពស់ស្ត្រីលើកកម្ពស់ស្ត្រីក៏ដូចជាមានយុវជនចូលរួម នៅក្នុងនោះយើងបាន បង្កើតនៅយុវជនក្រមយុវជនដើម្បីចូលរួមសកម្មជាពិសេសគឺយុវជននៅក្នុងសហរដ្ឋអាមេរិកនេះ ដែលគាត់មានការរស់នៅរបៀបវប្បធម៌របស់គាត់ជានៅក្នុងសហរដ្ឋអាមេរិក តែគាត់មានបេះដូងគាត់ស្រឡាញ់ជាតិចង់ឃើញយុវជនស្រុកខ្មែរមានសិទ្ធិសេរីភាពក្នុងការចូលរួមមួយទៀតក្នុងកិច្ចការស្ត្រីយើងក៏បានចូលរួមដើម្បីលើកកម្ពស់ដល់ស្ត្រី នៅក្នុងស្រុកជាពិសេសទៀតឲ្យមានការចូលរួម ផ្នែកនយោបាយឲ្យបានច្រើនតកតងទៅនឹងការបោះឆ្នោតសេរីនិងយុត្តិធម៌ឲ្យគាត់យល់ដឹងពីអ្វីទៅដែលហៅថាការបោះឆ្នោតសេរីនិងយុត្តិធម៌នៅក្នុងនោះដែរគណៈកម្មការកិច្ចការស្ត្រីដូចលោកជំទាវមួយសុខួរនិង លោករដ្ឋីបានលើកឡើងហើយប៉ុន្តែលោកជំទាវក្រោមការចូលរួមណែនាំរបស់លោកជំទាវមូសុខួរគណៈកម្មការកិច្ចការស្ត្រីបានធ្វើការយ៉ាងមាញឹកជាមួយនឹងអឺហៅថាកិច្ចការបរទេសដែលយើង មានកំណត់ដែនតាក់ទងទៅនឹងកិច្ចការបរទេស នោះគឺយ៉ាងហោចណាស់ក៏ក្នុងរៀងរាល់អាទិត្យយើងត្រូវតែ ជួបមានការជួបពីបុគ្គលិកក៏ដូចជាសេនេតផ្ទាល់តែម្ដងគឺយ៉ាងហោចណាស់ក៏10នាក់ដែរនៅក្នុងមួយអាទិត្យដើម្បីពង្រឿពន្លឿននៃសេចក្តីស្នើច្បាប់ HR 46ហើយនឹងសេចក្តីឆ្នោតច្បាប់របស់ S3052 ចាអញ្ចឹងខ្ញុំពង្វែរសកម្មភាពសកម្មភាពដ៏ធំមួយទៀតគឺថាគឺការលុបនីលការយើងឃើញហើយថាឆ្លើយតបនឹងការខ្វះខាតជំងឺ Covid-19 ហ្នឹងគឺថាលោកប្រធានបានបង្កើតការដាក់ជាវនីលការរបស់លោកតាមដុល្លារដល់ជាង2សែន ឡើយឯណោះនេះសពបញ្ជាក់ថាសកម្មភាពរបស់គណៈបក្សប្រជាជាតិនៅក្រៅប្រទេសគឺថាមានសន្ទុះខ្លាំងក្លាហើយដល់ជំនឿជឿជាក់របស់បងប្អូនយើងនៅក្រៅប្រទេសលើលោកប្រធានស្រីទីសំងស៊ីដើម្បីដឹកនាំសាខាសកលជាក្រៅប្រទេសគឺមានជំនឿមានមានចំហររងមមចិត្តទីបំផុតនេះហើយជាសក្ខីភាពមួយបង្ហាញឲ្យឃើញថាខ្មែរអ្នកស្នាជាតិនៅក្រៅប្រទេសនៅតែមានខ្លាំងហើយសន្ទុះអ្នកដែលមានលក្ខណៈខ្ពស់ក្នុងការជួយជាតិរឹតតែខ្លាំងក្លាលើសតើបាទអរគុណ ចាអរគុណលោកអរគុណខ្ញុំសូមបន្ថែមអរគុណលោករដ្ឋីដែលបានលើកពីរឿងការជាវនាឡិកាលោកប្រធានសេដ្ឋីសំរងស៊ីមិនមែនត្រឹមតែខ្មែរនៅក្រៅប្រទេសខ្មែរនៅក្នុងប្រទេសក៏បានទិញបានជាវនៅបាននឹងដែរឲ្យបង្ហើយយើងពេលធ្វើសិក្ខាសាលា យើងបានបង្ហាញនៅលទ្ធផលចំនួនសិលឹកអឺដែលយើងបានគេជាវហើយនឹងការសរុបទាំងឡាយ ដែលបានមកនៃលទ្ធផលហ្នឹងហើយនឹងអ្នកដែលបានទទួលជំនួយអំណោយពីអ្នកសប្បុរសជន នៅក្នុងប្រទេសក្រោយការដែលបានជានាឡិកានេះយើងឃើញឲ្យឃើញតម្លាភាពទាំងអស់អត់មាន បាត់បង់មួយកាក់មួយសេណាទេចា៎បាទសកម្មភាពមួយទៀតដែលខ្លាំងបំផុតគឺថារៀបបានបង្កើតប្រព័ន្ធអឺ គ្រប់គ្រងដើម្បីបញ្ចប់នីតិរដ្ឋភាពដើម្បីយុទ្ធធននៅប្រទេសកម្ពុជានេះគឺជាកិច្ចការមួយដ៏ធំហើយបានជោគជ័យជាទីបំផុតនៅក្នុងសកម្មភាពយើងនេះគឺដឹកនាំដោយលោកជំទាវមុខសុខួរហើយនៅគណៈកម្មការយើងគ្រប់ទ្រឹមទាំងអស់បាន បង្កើតនៅសកម្មភាពយ៉ាងខ្លាំងក្លានេះហើយគឺជាសពបញ្ជាក់ថាខ្មែរយើងខ្លាំងណាស់មិនដែលមានទេនៅក្នុងប្រព័ន្ធគ្រប់គ្រងធ្វើញត្តិនេះគឺថាមិនដែលមានទេក្នុងប្រវត្តិសាស្ត្រដែល ដែលមានអ្នកគ្រប់តួជាង200នាក់នោះគឺធម្មតាមានមានលើកទី1ដែលខ្មែរយើងបានធ្វើសពជាតិខ្មែរយើងទាំងក្នុងទាំងក្រៅប្រទេសចង់ឃើញណាការយុទ្ធធរជូនជនរងគ្រោះក្នុងក្រុមគសានរងគ្រោះតែបានបាត់បាត់បង់ជីវិតដោយសារអង្គើខូខើជិះជាន់ដោយរបបផ្ដាច់ការនេះបាទ ចាអរគុណលោកលទ្ធីខ្ញុំចង់ជម្រាបសួរលោកជំទាវមួយសំភួរមួយសំណួរទៀតតកតងទៅនឹងបានលក់នាឡិកាយើងឃើញហើយពេលដែលបានលទ្ធផលគឺយើងបានចែកលោកជំទាវថាមានតម្លាភាពតើនៅក្នុងនោះតើមានការចែកនឹងរើសអើងទេចែកតែចំពោះសកម្មភាពគណៈបកសម្ពោធជាតិឬក៏មានការចែកនឹងទូលំទូលាយតែម្ដងចាចាទូលំទូលាយការចែកនៅចែកនៅក្នុងប្រទេសកម្ពុជាតែម្ដងនៅភូមិដល់ដាច់ស្រយាលក៏ដូចជា នៅក្នុង ប្រទេសថៃក៏មាន ការចែកដែរ ចាទំហំនៃការចែកបើយើងមើលទៅវាលើពលរដ្ឋដែលទទួលរងគ្រោះនឹង COVID-19 ហើយនឹងអត់មានការជំនួយពីរដ្ឋាភិបាលលោកហ៊ុនសែននោះរបបលោកហ៊ុនសែននោះគឺទំហំនោះធំមែនទែនហើយចំពោះយើងជាស្មារតីនៃការទទួលខុសត្រូវ យើងបានឆ្លើយតបទៅនឹងសេចក្តីត្រូវការការឈឺចាប់ ការលំបាកការអត់ឃ្លានរហូតដល់អត់ឃ្លានទៅទៀតយើងដឹងហើយនៅពេល COVID-19 ពលរដ្ឋយើងមួយចំនួនធំជាពិសេសនៅរាជធានីភ្នំពេញជាមលានអ្នកនេះអត់បានចេញទៅធ្វើការងារទៅរកទទួលទានរយៈពេលចិត្តចិត្តមួយខែមែនទេចាកាលហ្នឹងចិត្តមួយខែគេបិទទប់ហ្នឹងអត់ស្ទើរតែអត់មានអ្វីទទួលទាន ចឹងហើយបានជាចម្លើយនឹងការឆ្លើយតបនឹងការឈឺចាប់នឹងការលំបាកនៃពលរដ្ឋនឹងហើយដែលលោកប្រធានសេរីសំដងស៊ីមានបញ្ញា មានការឈឺចាប់មានការពលរដ្ឋយើងតែតែអ្នកអ្នកដែលគេតិចធានយើងចិត្តថាលោកប្រធានលោកសំរងស៊ីនឹងរត់ពីរឿងមួយទៅសកម្មមួយភួយមួយទៅសកម្មភាពមួយអានឹងផ្ទុយទៅវិញបងប្អូនផ្ទុយទៅវិញបង្ហាញឲ្យឃើញថាយើងអត់នៅស្ងៀមទេ យើងមិនមែនទុកឲ្យពលរដ្ឋយើងឈឺចាប់ហើយយើងនៅស្ងៀមទេផ្ទុយទៅវិញអុយតែឈឺចាប់គឺយើងត្រូវតែគិតទាំងអស់គ្នា មានប្រាជ្ញាទ្រួមទាំងអស់គ្នាឆន្ទៈដូចគ្នាដើម្បីធ្វើសកម្មភាពបញ្ចុះឆ្លើយហើយនឹងសម្រួលនៅការឈឺចាប់ហើយឆ្លើយនឹងប្រយុទ្ធ នឹងរឿងដោយអហិង្សាដោយប្រាជ្ញាញាណគេមានអាវុធគេមានច្បាប់គេគេមានតុលាការតេឡេរបស់គេតែយើងជាអ្នកប្រជាធិបតេយ្យនៅប្រទេសណាក៏ដោយអ្នកប្រជាធិបតេយ្យគេគិតយកប្រាជ្ញាយកមកគិតដើម្បីដោះស្រាយហើយដាក់ជំហរប្រជាធិបតេយ្យគឺសិទ្ធិមនុស្សហើយលទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៃពលរដ្ឋនិងយុត្តិធម៌ ចាអរគុណលោកជំទាវមកហួរខ្ញុំសូមបង្វែរអារម្មណ៍ទៅដល់បងប្អូនទាំងអស់ងាកមកឯកឧត្តមលងរីវិញម្ដងដោយឯកឧត្តមលងរីជាតំណាងរាស្ត្រហើយក្នុងនោះក៏ជាសមាជិកគណៈកម្មការចិនត្រៃរបស់គណៈបកសម្ពោធជាតិហើយនៅក្នុងសេចក្តីសម្បត្តិនៃការធ្វើសិក្ខាសាលានឹងយើងឃើញមានហើយគឺថាត្រូវឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ចំពោះឯកឧត្តមលងរីតើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នោះមានអត្ថន័យយ៉ាងដូចម្ដេចហើយដែលយើងឃើញ ប្រជាពលរដ្ឋខ្មែរទន្ទឹងចាំឃើញនីការបោះឆ្នោតហ្នឹងណាតើចំពោះអីដំឡុងនេះអាចពន្យល់បានទេតើនៅក្នុងអត្តន័យហ្នឹងចាសូមគ្រប់អញ្ជើញចាសូមអរគុណអ្នកសិកមុនខ្ញុំកាលណាសូមលំអរកាយក្រាបថ្វាយបង្គំប្រធានប្រធានគ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរពនិងជាទីនឹករលឹកតកតងទៅនឹងលទ្ធផលនៃសិក្ខាសាលា របស់គណៈបកសង្គ្រោះជាតិនៅទីក្រុង Jacksonville រដ្ឋ Florida កាលពីថ្ងៃ19 2021នេះយើងបានចេញជាសេចក្តីថ្លែងការណ៍លទ្ធផលហើយលទ្ធផលទាំង3នោះយើងមានទី1តកតងទៅនឹងការរៀបចំ ប្រតិបត្តិការឬកិច្ចការការបរទេសទី2គឺយើងលទ្ធផលស្តីអំពីការរៀបចំរចនាសម្ព័ន្ធរបស់យើងទូទាំងពិភពលោកដោយឡែកនៅក្នុងសហរដ្ឋអាមេរិកគឺយើងបានពង្រីកដោយឥណ្ឌាមដោយលោកអង្គប្រធានបានបញ្ជាក់ កិច្ចការការបរទេសលោកជំទាវមុសុខួនប្រធានគណៈបកបានបញ្ជាក់ប៉ុន្តែក្នុងនោះក៏មានចែកនៅចំណុចទី3តកតងទៅកម្មវិធីវិនិយោគរបស់ពលរដ្ឋខ្មែរឲ្យចូលរួមយ៉ាងសកម្មដោយអហិង្សាចាប់យក និងប្រើប្រាស់ឱកាសនៃការបោះឆ្នោតដើម្បីប្រែក្លាយពីការឈឺចាប់ឲ្យទៅជាជ័យជំនះសម្រាប់គណៈសម្រាប់សង្គ្រោះជាតិយើងស្អីទៅប្រែក្លាយឱកាសយើងបានដឹងហើយ ថាគេរំលាយយើងគេកំទេចយើងប៉ុន្តែប្រលឹងយើងនៅវិលវល់យើងនៅគោរពនៅស្រឡាញ់រចនាសម្ព័ន្ធនៅដឹងថាពួកយើងមិនអាចធ្វើជារណបចំណោះឲ្យមនុស្សផ្ដាច់ការមិនអាចធ្វើជារណបចំណោះឲ្យអ្នកដែលប្រព្រឹត្តអំពើមិនគប្បីជាមួយបរិបទអញ្ចឹងហើយក្រុមប្រឹក្សាឃុំសង្កាត់ក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌទាំងអស់លោកត្រូវការជំរឿសថ្មី ដោយឡែកការបោះឆ្នោតដោយសេរីយុត្តិធម៌នេះគឺយើងដឹងហើយព្រឹត្តិការណ៍នៃការបោះឆ្នោតម្ដងម្ដងយើងតែងតែឃើញថាមុនព្រឹត្តិការណ៍នៃការបោះឆ្នោតគឺត្រូវតែមានបរិយាកាសនយោបាយល្អប៉ុន្តែមកដល់ពេលនេះយើងកំពុងតែសម្លឹងចាំមើលតើតើវាល្អប្រកម្រិតណាទី2គឺពេលបោះឆ្នោតតើកោជបនឹងជាអញ្ញាកណ្ដាលត្រឹមត្រូវទេ ប្រើប្រាស់ប្រជោបាយប្រើប្រាស់សិទ្ធឲ្យប្រជាប្រដ្ឋនឹងបំពេញបាននៅកាតព្វកិច្ចនិងសិទ្ធិរបស់ខ្លួនទេហើយនឹងក្រោយពេលបោះឆ្នោតតើ ការរៀបចំទេពទូតំណែងនឹងវាត្រឹមត្រូវសក្តិតាមលទ្ធផលដែលជាឆន្ទៈពិតប្រកបរបស់ម្ចាស់ឆ្នោតដែរឬទេអញ្ចឹងហើយសេរីនិងយុត្តិធម៌គឺទីមួយសេរីភាពក្នុងការចូលរួមបោះឆ្នោតយុត្តិធម៌ដោយសក្តិត្រឹមត្រូវនិងបង្ហាញអំពីឆន្ទៈពិតប្រកបហើយទី3គឺឆ្លោះបញ្ចាំងអំពីលទ្ធផលពិតដែលពលរដ្ឋចង់បានទាំងនេះគឺយើងបានដាក់ចេញជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងជំរឿសថ្មី ដើម្បីឆ្លើយតបទៅនឹង ទម្រង់នៃការវិវត្តរបស់ពិភពលោកអ្នកប្រជាធិបតេយ្យគេតែងតែប្រើប្រាស់ឱកាសនៃការបោះឆ្នោតដោយហិង្សាសកម្មប៉ុន្តែអ្នកផ្ដាច់ការគេតែងតែប្រើប្រាស់អាវុធដើម្បីកំទេចគម្រាមបង្ហាញដោយឃើញជាក់ស្ដែងឬឃើញហើយមិនខុសគ្នាទេភូមិឥឡូវនេះឃើញរុស្ស៊ីកំពុងតែធ្វើជាមួយអ៊ុយក្រែនគឺប្រើប្រាស់អាវុធប៉ុន្តែអ្នកជាតៃអត់ត្រូវការប្រើប្រាស់អាវុធទេយើងត្រូវការប្រើប្រាស់មធ្យោបាយតែមួយគត់ដោយអហិង្សាសកម្មគឺ ការបោះឆ្នោតបំពេញបំណងឲ្យប្រជាឆ្នោតគាត់ចង់បានអីគោលដៅរបស់គាត់ចង់បានអីគាត់ធ្វើអីហើយបន្តិចទៀតហ្នឹងបងប្អូននឹងសួរថាតើពួកយើងដែលជាថ្នាក់ដឹកនាំគណៈបក្សប្រជាជាតិមានមើលឃើញទេប្រុងនឹងធ្វើអីជាមួយអ្នកណាយើងស្វាគមន៍គ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យតែអ្នកណាដែលពិតប្រកបថាស្រឡាញ់ជាតិចូលរួមចំណែកបំពេញគោលបំណងជួបម្ចាស់ឆ្នោតការពារផលប្រយោជន៍សហគមន៍ទាំងអង្គការសង្គមស៊ីវិលទាំង គណៈបកប្រជាធិបតេយ្យសេរីប្រទេសណាក៏ដោយ ដែលយើងមើលឃើញថាមានគោលដៅដើមមានឆន្ទៈពិតប្រកបថានៅជាមួយបរដ្ឋការពារបរដ្ឋជាម្ចាស់ជាតំណាងឲ្យបរដ្ឋឈរខាងបរដ្ឋរងគ្រោះនោះហើយជាបំណងដែលពួកយើងបាននឹងជំរុញថាគួរតែធ្វើអីមួយសម្រាប់ពួកគាត់ដើម្បីបំពេញសេចក្តីត្រូវការរបស់ម្ចាស់ឆ្នោតនៅក្នុងប្រទេសកម្ពុជា នៅក្នុងជុំទី2ខ្ញុំនឹងលំអិតតកតងទៅនឹងចំណុចខ្លះៗដែលពាក់ព័ន្ធទៅនឹង អ្វីទៅដែលហៅថាការអំពាវនាវរបស់យើងសម្រាប់ការបោះឆ្នោតនាពេលខាងមុខខាងមុខទៀតបាទចាសូមអរគុណម្ដងទៀតឯកឧត្តមលងរីដែលបានចូលរួមបកស្រាយនៅជុំជាមួយងារបង្វែរអារម្មណ៍បងប្អូនមកលោកជំទាវមុខសុខួរវិញម្ដងយើងឃើញហើយថាជុំជាមួយយើងបានធ្វើសេចក្តីសរុបអញ្ចឹងនៅក្នុងករណីលើកជុំទី2នេះទៀតតើនៅក្នុងវត្តមានរបស់លោកប្រធានសំរងស៊ីនៅក្នុង ការជួបរួមនៅក្នុងសហរដ្ឋអាមេរិកនេះតើមានគម្រោងយ៉ាងដូចម្តេចខ្លះនៅក្នុងការជួបជំនួបជាមួយអ្នកមុខអ្នកការជាពិសេសគឺអ្នកតំណាងព្រឹទ្ធសភាក៏ដូចជាព្រឹទ្ធសភាសហរដ្ឋអាមេរិកផ្ទាល់ក៏ដូចជាក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនេះតើលោកជំទាវអាចចូលរួមបកស្រាយជូនដល់បងប្អូនបានទេចាសូមក្រុមជើងចាចាជាការសំខាន់ណាស់ដែលយើងត្រូវតែមានសកម្មភាពគណៈបកណាក៏ដោយ ដែលទុកថាខ្លួនជាគណៈបកដែលមានសក្តានុពលមានចំនួនអ្នកពលរដ្ឋគ្រប់គ្រងយើងដ៏ខ្លាំងក្លាដូចជាគណៈបកសង្គ្រោះជាតិនេះក្នុងប្រទេសនិងក្រៅប្រទេស យើងត្រូវតែធ្វើការងារដ៏សកម្មក្រៅប្រទេសគោលគោលបំណងរបស់យើងគឺយើងត្រូវតែចងសម្ព័ន្ធភាពដ៏ខ្លាំងក្លាជាមួយនឹងប្រទេសដែលមានប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកលោកប្រធានអញ្ជើញមក គឺលោកប្រធានស្ដីទីនឹងបកជួបជាមួយនឹងកិច្ចការបរទេសចាអ្នកមុខអ្នកការនៃក្រសួងកិច្ចការបរទេសនៃសហរដ្ឋអាមេរិកបង្ហាញនៅជំហរនៃគណៈបកសង្គ្រោះជាតិលើគោលការណ៍ប្រជាធិបតេយ្យនឹងឯងចាហើយយើងបង្ហាញឲ្យសហរដ្ឋអាមេរិកឃើញថាគណៈបកសង្គ្រោះជាតិជាគណៈបកប្រឆាំងតែមួយគត់ខ្លាំងខ្លាលើគោលការណ៍នៃគណៈបកសង្គ្រោះជាតិលើកស្ទួយសិទ្ធិនោះ ប្រជាធិបតេយ្យសេរីភាពយុត្តិធម៌ជាគោលការណ៍នៃសហរដ្ឋអាមេរិកក៏ដូចជា នៅសប្តាហ៍នៅខែក្រោយទៅទៀតលោកប្រធានស្ដីទីនឹងអញ្ជើញទៅដល់នៅអឺអាស៊ីនឹងអញ្ជើញទៅដល់អឺរ៉ុបបន្តទៅទៀតកិច្ចការប្រទេសទី1គឺចងសម្ព័ន្ធភាពដ៏ខ្លាំងក្លាឲ្យមិត្តយើងជាអ្នកប្រជាធិបតេយ្យរដ្ឋាភិបាលប្រជាធិបតេយ្យគេយល់ច្បាស់ថាចាក់យកសង្គ្រោះជាតិគឺជា ដៃគូដ៏ត្រឹមត្រូវកិច្ចការបរទេសទី2យើងមានយុទ្ធសាស្ត្រជាមួយនឹងការបរទេស នៃប្រទេស ដែលមានប្រជាធិបតេយ្យគោលការណ៍សកម្មយុទ្ធសាស្ត្រជាមួយនឹងអ្នក ប្រជាធិបតេយ្យគឺយើងសង្កត់ធ្ងន់ទៅលើអ្វីដែលជាការពង្រឹងឲ្យមាន ប្រជាធិបតេយ្យពង្រឹងឲ្យមាន ការប្រជាធិបតេយ្យមាន តែ សិទ្ធិមនុស្ស សេរីភាពនៃពលរដ្ឋសេរីភាពនៅក្នុងការបញ្ចេញមតិសេរីភាពនៅក្នុងការបង្កើតឲ្យមានសហជីពសេរីភាពនៅក្នុងការតវ៉ាសេរីភាពនៅក្នុងការទទួលបាននៅជីវិតរស់នៅមួយដែលថ្លៃថ្នូរទាំងអស់នេះជាគោលការណ៍សិទ្ធិមនុស្សគោលការណ៍ប្រជាធិបតេយ្យហើយធំបំផុតគឺលោកប្រធានស្ដីទីនឹងមកជួបដើម្បីបង្ហាញនៅហើយនឹងយុទ្ធសាស្ត្រហើយនឹងជំរឿសរបស់យើងនៅក្នុងការការពារឲ្យពលរដ្ឋខ្មែរ នៅក្នុងឱកាសនៃការបោះឆ្នោតបេតិកចៅសង្កាត់នៅថ្ងៃទី5មិថុនាឆ្នាំមុខនេះលោកនឹងយុទ្ធសាស្ត្ររបស់យើងដំណោះស្រាយរបស់យើងជាគណៈបកសម្ពោធជាតិយើងមានអ្វីដើម្បីជូនទៅដល់ប្រទេសដែលមានប្រជាធិបតេយ្យជាពិសេសហរដ្ឋសហរដ្ឋអាមេរិកហើយ កិច្ចការបរទេសរបស់យើងគឺចំហយើងគឺការពារសិទ្ធិមនុស្សដូច្នេះរបាយការណ៍សិទ្ធិមនុស្សយើងទាំងឡាយដែលប៉ះពាល់ទៅដល់ជាពិសេសសកម្មជនយើងដែលគេវាយដំគេចាប់ចូលពន្ធនាគារមករស់ឡើងលំបាកនៅប្រទេសថៃនៅប្រទេសដទៃទៀត ដូចជាការជិះចាប់របស់ពលរដ្ឋយើងជារបាយការណ៍យើងដែលធ្វើជូនទៅដល់អង្គការសិទ្ធិមនុស្សក៏ដូចជាប្រទេសដែលមានប្រជាធិបតេយ្យហើយលោកសូមបញ្ជាក់ថាចុងក្រោយនេះលោកប្រធានស្ដីទីសម្រងស៊ីមកជួបហើយនឹងបង្កើតឲ្យមាន ក្រុមអ្នកប្រជាធិបតេយ្យដើម្បីអាស៊ានអាស៊ានមួយដែលយកគំនិតយកឆន្ទៈយកសម្លេងនៃពលរដ្ឋជាធំខ្ញុំឃើញថាអាស៊ានឥឡូវនេះកំពុងតែស្ទះហើយជាពិសេសនៅក្រមការដឹកនាំនៃប្រធានអាស៊ានជុំនេះគឺប្រទេសកម្ពុជាគឺលោកហ៊ុនសែនតែម្ដងស្ទះហើយឃើញជាលើកទី1ហើយដែលអាស៊ានស្ទះហើយដោយសារលោកហ៊ុនសែនឃើញគេយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនក្នុងនាមគាត់គាត់ ដូចជាគាត់គិតថាគាត់នឹងជាប្រធានធ្វើអីក៏បានណាដូចនៅក្នុងប្រទេសកម្ពុជាគាត់ហ៊ុនសែនធ្វើអីក៏បានគាត់ផ្លេចគាត់ផ្លេចនៅគោលការណ៍អាស៊ាន ដែល និយាយអំពី ការធ្វើអ្វីសេចក្តីសម្រេចអ្វីគឺធ្វើដោយ consensus មានន័យថាឯកឯកឆន្ទចាអត់មានទោះបីតែឯជាប្រធានក៏ដោយប្រទេសនេះជាប្រធានក៏ដោយអត់មានសិទ្ធិឯណាមកដឹក អាស៊ានទៅដោយខ្លួនឯងទេហើយធំបំផុតលោកហ៊ុនសែនបរាជ័យបរាជ័យហើយនឹងមិនរំការពារធ្វើតាមគោលការណ៍អាស៊ានគឺការធ្វើការងារដោយការជជែកទាំងអាស៊ានទាំង10នេះរហូតទៅដល់រដ្ឋមន្ត្រីក្រសួងការបរទេសនៃម៉ាឡេស៊ីក្រសួងការបរទេសនៃសិង្ហបុរីនៃឥណ្ឌូនេស៊ីជាអ្នកបច្ចេកទេសប្រទេសប្រជាធិបតេយ្យធំ ទាំង3រហូតទៅដល់ប្រ៊ុនណៃក៏គេមកគោះទ្វារទូរស័ព្ទទៅលោកហ៊ុនសែនកុំលឿនពេកទោះបីអ្នកឯងជាប្រធានក៏ដោយក៏ប៉ុន្តែនេះជាអាស៊ាននេះមិនមែនប្រទេសកម្ពុជាទេណាគេឥឡូវលោកហ៊ុនសែនចង់ដោះដៃអេខ្ញុំឈប់គិតឯរឿងអាស៊ានរឿងភូមិមិនមែនទេប្រធានអីអង្គុយមិនបានមួយថ្ងៃផងធ្វើឲ្យមានការបាក់បែកនៅក្នុងអាស៊ានទៅហើយហ្នឹង ទៅចាប់ដៃមែនមានអំឡាំងដែលជាយោធាអច្ការសម្រាប់ពលរដ្ឋខ្លួនឯងហើយហ៊ុនលោកហ៊ុនសែនចង់ទៅដឹកនាំហើយទៅទៅចាប់ដៃជាមួយ អ្នកដែលមានដៃប្រឡាក់ឈាមដូចគ្នាហ្នឹងចឹងហើយបានជារឿងអាស៊ានលោកប្រធានស្ដីទីសំរងស៊ីព្រមទាំង ប្រទេសប្រជាធិបតេយ្យនៅក្នុងអាស៊ានបានជួបជុំគ្នា បន្តជួបជុំគ្នាខ្ញុំដឹងពីព្រោះខ្ញុំខ្ញុំនៅនៅក្នុងរឿងនឹងដែរជួបជុំគ្នាខ្ញុំបែបបង្កើតឲ្យមានសហគមន៍អាស៊ីអាគ្នេយ៍មួយដែលយកសំលេងយកការជិះចាប់យកសិទ្ធិពលរដ្ឋជាធំចាចាសូមអរគុណលោកគឹមទៀវមូសុខួរ ដែលបានចាក់ចូលរួមនិយាយយ៉ាងលម្អិតតាក់ទងទៅនឹងការធ្វើសហ ប្រតិបត្តិការជាមួយនឹងតំបន់អាស៊ានដែលយើងឃើញថានៅក្នុងនោះមានការចូលរួមពីបណ្ដាប្រទេសដែលដូចយើងដែរគឺប្រទេសភូមា ហើយឃើញវត្តមានលោកជំទាវមុសគួរមានការចូលរួមជាមួយពួកគាត់ដោយសារតែយើងឈរលើលទ្ធិប្រជាធិបតេយ្យក៏ដោយសិទ្ធិសេរីភាពខ្ញុំឃើញលោកជំទាវបានលើកឡើងថាតាក់ទងទៅនឹងប្រជាពលរដ្ឋខ្មែរចង់បាន សិទ្ធិសេរីភាពយើងបាន ធ្វើការសហប្រតិបត្តិការជាមួយកិច្ចការបរទេសនឹងតេតូននឹងសិទ្ធិសេរីភាពប្រមេប្រជាពលរដ្ឋយើងនឹងចូលរួម នៅក្នុងរេការគាត់មានការដែលយើងឃើញថាមានមានការធ្វើបាបគាត់ជារៀងរាល់ថ្ងៃដោយមិនឈប់មិនឈរក្នុងនោះលោកជំទាវយើងឃើញថាមាន មានអង្គការដូចជាបងប្អូនខ្មែរយើងបានចូលរួមនៅក្នុងហៅថាការស៊ើបអង្កេតដើម្បីយុត្តិធម៌តើលោកជំទាវមានការអំពាវនាវឲ្យបងប្អូនទាំងអស់ជាពិសេសនៅក្រៅប្រទេសក៏ដូចជាទីទាំងពិភពលោកនឹងចូលរួមយ៉ាងដូចម្តេចដើម្បីតាក់ទងនឹងការទៀមទារោគយុត្តិធម៌នៅក្នុងនាមដែលពួកគាត់នឹងត្រូវបានគេរំលោភសិទ្ធិមនុស្សទាំងអស់ជាពិសេសដូចយើងឃើញបងប្អូនដែលបានស្លាប់ទៅហើយក៏ដូចជា Nagawal កំពុងរាល់ថ្ងៃនេះយើងឃើញថាក្របងប្អូនអង្គការក្រៅផ្សេងផ្សេងនៅក្នុងនោះគេហៅថា Commission of Inquiry for Cambodia គឺគាត់បានចូលរួមនៅក្នុងការលើកឡើងទាមទារឲ្យមានយុត្តិធម៌ក៏ដូចជាសេរីភាពនៅក្នុងប្រទេសកម្ពុជានឹងចំពោះលោកគឹមទាវិញអាចចូលរួមបានទេថាតើនៅក្នុងប្រជាពលរដ្ឋខ្មែរយើងមានសិទ្ធិនៅក្នុងការចូលរួមយ៉ាងដូចម្តេចចា៎ចាអរគុណអឺជំនុនដែលបាន លើកមករឿងនេះហើយខ្ញុំក៏អរគុណទៅដល់លោកប្រធានដែលបានបញ្ជាក់ថា ការធ្វើញ៉ាត់ឲ្យមានការបញ្ចប់នីតិរដ្ឋភាពនៅប្រទេសកម្ពុជាញ៉ាត់នោះយើងបានអឺ11 112,000ជា112,000ហត្ថលេខានៅក្នុង54%ជា ហត្ថលេខាដែលមកពីប្រទេសកម្ពុជាបងហាយឲ្យឃើញថាពលរដ្ឋខ្មែរចង់បានណាស់ ចង់បានណាឲ្យដឹងការពិតនោណាសម្រាប់លោកជាវិជាទោះបីយើងដឹងក៏ដោយយើងដឹងនៅក្នុងអារម្មណ៍របស់យើងក៏ដោយក៏ប៉ុន្តែយើងចង់ឲ្យ ដឹងជាផ្លូវការនោណាសម្រាប់ជាវិជានោណាសម្រាប់លោកកែមលីនេះណានោណាសម្រាប់ពិសិដ្ឋពលការនេះណាសម្រាប់ចិត្តលោកចិត្តពទីអ្នកណាសម្រាប់ប្រដងប្រអងអឺបន្ទឿនបន្តហើយ មិនត្រឹមតែការសម្លាប់ទេនៅក្នុងរឿងនឹងពី3 3 4អ្នកដែលខ្ញុំនិយាយទេ តាំងពី97រដ្ឋប្រហារតាំងពីការសម្លាប់នៅវិញស្រីអ្វីដែលជាការសម្លាប់ដែលយើងដឹងថាជាប្រព័ន្ធនៃរដ្ឋហេតុអីបានយើងថាជាប្រព័ន្ធនៃរដ្ឋពីព្រោះអាវុធនោះចេញមកជាអាវុធដែលចេញមកទំលើបទំលើបហើយច្រើនទៀតគឺរដ្ឋរៀបចំណា បើសិនជារដ្ឋមិនរៀបចំអត់មានអាវុធទំនើបទំនើបក៏ដោយក៏ប៉ុន្តែ អ្នកដែលយើងជន់សង្ស័យនេះគឺពិតប្រកបនេះ គឺមានប្រព័ន្ធមួយការពារហើយអ្នកដែលគេតុលាការចាត់ប្រកាន់អីនោះជាមិនមែនជាមនុស្សនឹងមែនទេ ចាបើសិនជារដ្ឋការពីយកតុលាការមកការពីហើយចោតប្រកាន់ខុសមានន័យថារដ្ឋនៅពីក្រោយខ្នង នៃការកាប់សម្លាប់ទាំងអស់នេះនេះហើយបានជាយើងមានយុទ្ធនាការបញ្ចប់នីតិរដ្ឋភាពលើសពីនេះទៀតខ្ញុំសូមអរគុណទៅដល់បងប្អូនទាំងអស់ដែលចុះហត្ថលេខាព្រមទាំងឥឡូវនេះអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសនិងក្រៅប្រទេស បង្កើតឲ្យមានគណៈកម្មការស្រាវជ្រាវការពិត គណៈកម្មការនេះគឺជាគណៈគណៈកម្មការឯករាជ្យមានជនបរទេសគេមកដែលមានជំនាញនៅក្នុងការធ្វើការស៊ើបអង្កេតដូចជានៅប្រទេសភូមាគេមានគណៈកម្មការស៊ើបអង្កេតរោគការពិតចានៅប្រទេសដទៃទៀតដែលគេមានការកាប់សម្លាប់របៀបនេះគេមានគណៈកម្មការស៊ើបអង្កេតរោគការពិតដូចគ្នាអញ្ចឹងគណៈកម្មការដែលមាននៅក្រៅប្រទេសស៊ើបអង្កេតរោគការពិត ទាមទារឲ្យមានការបញ្ចប់នៅការរំលោភសិទ្ធិមនុស្សនៅតែនិតនភាពនៅក្នុងនេះគឺរឿងដីធ្លីរឿងចាប់ចងពលរដ្ឋក៏ជាការរកយុត្តិធម៌ជូនពលរដ្ឋនេះគឺគណៈកម្មការនឹងគេស្រាវជ្រាវរកការពិត ជូនទៅដល់ពលរដ្ឋមិនថាឡើយតែការកាប់សម្លាប់ទេអញ្ចឹងរបាយការណ៍ទាំងឡាយនៃគណៈកម្មការស្រាវជ្រាវរកការពិត ជូនប្រទេសកម្ពុជានេះនឹងចេញហើយយកស្នាមមេដៃរបស់យើងដែលមានជាង1សែននាក់នេះយកទៅបន្ថែមបញ្ជាក់នៅការពិតត្រូវតែមានការស៊ើបអង្កេតមានការកាត់ទោសមានការរយុទ្ធធរជូនទៅដល់ជនរងគ្រោះនិងសិទ្ធិប្រជាពលរដ្ឋដើម្បីបញ្ចប់នីតិរដ្ឋភាពនៅប្រទេសកម្ពុជាទើបមានសេរីភាព ទើបមានចិត្តធម៌បើសិនជានៅតែអត់ឃើញពន្លឺទេ អ្នកដែលរងគ្រោះអត់មានដឹងថាឃើញពន្លឺយុត្តិធម៌នៅឯណាទេអត់មានសន្តិភាពបានទេសន្តិភាពคล้ายคล้ายយើងមិនអាចទៅអគុណសន្តិភាពคล้ายคล้ายនឹងបានទេហើយលោកហ៊ុនសែនគាត់ចិត្តតែនិយាយថាមានតែគាត់ទេបង្កើតបើមានសន្តិភាពមានហ៊ុនសែនមានសន្តិភាពផ្ទុយទៅវិញមានហ៊ុនសែនមានការបន្តនៃការជិះចាប់មានបន្តនៃនិទានភាព យើងត្រូវតែបញ្ចប់ចឹងហើយបានជារឿងបោះឆ្នោតដោយត្រឹមត្រូវ សេរីនិងយុត្តិធម៌ជារឿងសំខាន់ដែលគណៈបកសម្ពុជាតិដឹកនាំដោយលោកប្រធានស្ដីទីសម្រាប់ស៊ីនៅក្រៅប្រទេសហើយយើងជឿជាក់ថាលោកប្រធានកំសខាក៏មាន ចំណិតមានអារម្មណ៍មានការគិតរបៀបនឹងដែរគឺធ្វើយ៉ាងដូចនៅការបោះឆ្នោតខាងមុខនេះគឺជាការបោះឆ្នោតមួយដ៏ត្រឹមត្រូវ សេរីយុតិធម៌ជាឱកាសមាសជូនទៅដល់ពលរដ្ឋយើងជាសិទ្ធិនៃពលរដ្ឋនៅក្នុងការជ្រើសរើសអ្នកដឹកនាំចា៎នឹងហើយគឺជាចំណុចសំខាន់សំខាន់ ដែលយើងត្រូវតែបន្តចាប់យកឱកាសនេះព្រោះយើងចង់បញ្ចប់និធនភាពនៅប្រទេសកម្ពុជាយើងចង់បានយុត្តិធម៌ជូនពលរដ្ឋយើងចង់បានសិទ្ធិសេរីភាពយើងចង់បានសន្តិភាពពិតប្រាកដយើងចាប់ផ្ដើមពីការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ចាសូមអរគុណម្ដងទៀតលោកជំទាវហាងាកមកឯកឧត្តមឡុងរីវិញម្ដងដោយសារតែលោកជំទាវបានលើកឡើង តកតងទៅនឹងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌យើងឃើញមាននៅធ្វើសេចក្តីលទ្ធផលនៃសិក្ខាសាលាក៏បានចែងដែលក្នុងជំហររបស់ប្រជាពលរដ្ឋគឺចង់ទៀមទាមែនទែនចង់ឲ្យបានមែនទែននៅក្នុងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ចំពោះឯកឧត្តមវិញតើមានការចូលរួមយ៉ាងដូចម្តេចតកតងទៅនឹងបងប្អូនជាពិសេសនៅក្នុងបណ្ដាញនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសនឹងដើម្បីឲ្យមានការចូលរួមជំរុញនៅកម្លាំងនៃការបោះឆ្នោតសេរីនិងយុត្តិធម៌នឹងដែលយើងឃើញហើយថា ការបោះឆ្នោតនឹងនៅថ្ងៃខាងមុខនេះឃុំសង្កាត់ក៏ដូចជា បងប្អូននៅក្នុងស្រុកហ្នឹងតើឯកឧត្តមមានការចូលរួមយ៉ាងដូចម្ដេចតាក់ទងទៅនឹងការបោះឆ្នោតសេរីនិងយុត្តិធម៌នេះចា៎ទៅខ្ញុំខ្ញុំសូមបន្ថែមបន្តិចមានពាក្យមួយសំខាន់សេរីត្រឹមត្រូវនឹងយុតិធម៌បីហ្នឹងគឺវិចារមាននៅក្នុងគោលការណ៍ហ្នឹងមាននៅ ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចាសេរីត្រឹមត្រូវនិងយុត្តិធម៌ចាតើមាន ការចូលរួមយ៉ាងដូចម្តេចក្នុងការកែតម្រង់នៃការបោះឆ្នោតឯកឧត្តមចាអរគុណណាស់ជាថ្មីម្ដងទៀតខ្ញុំសូមបញ្ជាក់ការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងមកដល់ក្នុងអំឡុងពេលមិនដល់ជា90ថ្ងៃទៀតនេះប្រហែលជា90ថ្ងៃជាង3ខែទៀតនេះលទ្ធផលធំណាស់បងប្អូនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះគឺជាការបោះឆ្នោតជ្រើសរើស អ្នកទទួលខុសត្រូវនៅក្នុងសហគមន៍នៅក្នុងក្រុមនៅក្នុងភូមិដើម្បីការពារផលប្រយោជន៍របស់គាត់ឃុំខ្លះសង្កាត់ខ្លះត្រូវបានគេធ្វើបាបដោយសារមេឃុំចៅសង្កាត់នោះជាមេឃុំបំរើបាក់មិនមែនជាមេឃុំបំរើនេះមិនមែនជាមេឃុំបំរើពលរដ្ឋចឹងហើយការបោះឆ្នោតនេះមានសារៈសំខាន់បើយើងមានមេឃុំចៅសង្កាត់ដែលចេញពីគណៈបកណាដែលបាន ធ្វើកិច្ចការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍ពិតប្រាកដនោះបានជួយបងប្អូន យើងឃើញបញ្ហាជាច្រើនដែលដែលធ្លាយចេញឬក៏បាទលិចចេញពីថ្នាក់ឃុំសង្កាត់នោះគឺដោយសារតែអាជ្ញាធរដែនដីនោះទីមួយថ្នាក់ភូមិគាត់មិនទទួលខុសត្រូវគាត់សញ្ញេបឋត្រាដើម្បីទទួលប្រយោជន៍មកដល់សង្កាត់សង្កាត់មិនទទួលខុសត្រូវដើម្បីបំពេញបឋត្រា ផ្ដាល់ដើម្បីជាតម្លៃនិងប្រយោជន៍ ប៉ុន្តែអ្នករង គ្រោះគឺពលរដ្ឋអញ្ចឹងការបោះឆ្នោតឃុំសង្កាត់នេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនការពារផលប្រយោជន៍បងប្អូនផ្ទាល់ការពារដីព្រៃបឹងលោនេសាទរបស់បងប្អូនផ្ទាល់ហើយចេះយកចិត្តទុកដាក់ដោយសារពួកគាត់នឹងប្រសូតចេញ ពីដៃបងប្អូនអញ្ចឹងគាត់នៅជាមួយបងប្អូនការពារបងប្អូនអញ្ចឹងបងប្អូនត្រូវជ្រើសរើសថាតើគួរតែបោះឲ្យនរណាមកពីបាក់ណាហើយប្រវត្តិនៃការជ្រើសរើសមនុស្សបងប្អូនអត់លំបាកមើលទេ សិតតែមានប្រវត្តិប័ណ្ណនីមួយនីមួយយើងឃើញប្រវត្តិនៃការដឹកនាំប្រវត្តិនៃការចូលរួមប្រវត្តិនៃភាពស្មោះត្រង់គេសម្លុតគេគម្រាម គេទិញមិនលក់ហើយយើងមើលបើសិនជាឃុំណា សង្កាត់ណាបេក្ខជនមកពីគណៈបកណា ដែលគេរករឿងមិនអោយលើកផ្លាកគេរករឿងដាក់បេក្ខជនលំបាកដាក់ភ្នាក់ងារលំបាកអានោះហើយដែលជាគោលដៅដែលយើងត្រូវមើលថាពួកហ្នឹង គឺជាមនុស្សពិតដែលគេមិនចង់ឲ្យទៅក្បែរគេទេពីព្រោះពួកនឹងទៅទៅការពារផលប្រយោជន៍ពលរដ្ឋវាប៉ះពាល់នឹងប្រាក់ចំណូលវាប៉ះពាល់នឹងសេចក្តីសម្រេចដែលគេចង់ឲ្យពួកនឹងនៅក្រៅឆាកអញ្ចឹងយើងត្រូវតែការពារពួកនឹងពួកគាត់នឹងទី2យើងរំពឹងយើងនឹងខិតខំថាតើព្រឹត្តិការណ៍មុនការបោះឆ្នោតនឹងវាវិវត្តដល់កម្រិតណាបរិយាកាសនយោបាយជាទូទៅដើម្បីឲ្យការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរីយុត្តិធម៌និងត្រឹមត្រូវតើតែ គណៈបកនយោបាយទាំងអស់បានចូលរួមស្មើគ្នាដូចគ្នានៅចំពោះមុខច្បាប់ដើម្បីឲ្យពលរដ្ឋមានឱកាសជ្រើសរើសរៀបចំនឹងមុនបោះឆ្នោតនឹងត្រូវតែសម្បត្តិធ្វើមិនឲ្យបរិយាកាសនយោបាយនេះស្រួលស្រស់ស្រួលឡើងវិញល្អប្រក្រតីឡើងវិញយើងមើលស្លាប់ថ្ងៃនេះគណៈបកសង្គ្រោះជាតិត្រូវបានគេកាត់ទោសត្រូវបានគេបណ្ដេញណាអង្គការសង្គមស៊ីវិលមួយចំនួន ដែលគាត់ហ៊ាននិយាយការពិត ត្រូវបានគេរករឿងគេចាប់បង្ខំយកក្រដាស់ទោសធ្វើទុកបុកម្នេញសហជីពអង្គការដៃគូដទៃទៀតដែលគាត់ការពារផលប្រយោជន៍សហជីពការពារផលប្រយោជន៍ពលករការពារផលប្រយោជន៍កម្មករត្រូវបានគេរករឿងជាក់ស្ដែងនៅ Nagaver គេបង្កើតព្រឹត្តិការណ៍គេលៀបពណ៌យកពួកគាត់ជាស្ត្រីទៅធ្វើបាបធ្វើទុកបុកម្នេញដាក់គុកធ្វើបាបដោយតែពលរដ្ឋស្រុតត្រង់ដែលគ្នាអត់ដឹងអីទាំងអស់ចំណុចនេះ យើងក៏ជាការអំពាវនាវឲ្យទម្លាក់ចោលលើកលែងអត់មានចោតកម្មលៀបពណ៌មួយបង្កាច់ចិនទេបរិយាកាសនយោបាយវាមិនអាចល្អទេបើមិនបាទយើងនៅប្រកាន់តែប្រើប្រាស់មជ្ឈបាយយកតឡាការទៅធ្វើជាកូនសោសម្រាប់ចាក់ឲ្យគាំងប៉ុន្តែបើសិនជាមានដំណោះស្រាយពិតប្រាកដណាមួយពួកយើងដែលជាអ្នកសង្គមជាតិដែលជាអ្នកនៅក្នុងគណៈបក្សសង្គមជាតិនឹងចង្អុលថាតើនឹងមានអ្វីប្រែប្រួលនៅពេលដែលយុទ្ធនាការនោះមកដល់ ទី2អំពីកោចបកោចបយើងតែងតែឃើញហើយរៀងរាល់ការបោះឆ្នោត នៅពេលដែលប្រកាសលទ្ធផលម្ដងម្ដងយើងឃើញថាកាយវិល័យនេះកាយវិល័យនោះ ក្នុងខេត្តនេះក្នុងខេត្តនោះ មិនប្រក្រតីរបៀបនេះរបៀបនោះ យើងមើលឃើញថាត្រូវតែមានការកែសម្រួលចំណុចខ្លះត្រូវតែឲ្យមានឯករាជ្យភាពពិតប្រាកដត្រូវតែមានឲ្យមានការតាមដានចូលរួមពីអន្តរជាតិហើយត្រូវតែអាជ្ញាកណ្ដាលនឹងត្រូវតែឯករាជ្យ មិនកាន់ជើងមិនការពារគណៈបកកាន់អំណាចមិនកាន់ជើងមិនការពារគណៈបកដែលប្រើប្រាស់ប្រយោជន៍សម្រាប់បកខ្លួនឯងមិនគិតអំពីប្រយោជន៍ជាតិនោះក៏យើងត្រូវពិនិត្យមើលដែរហើយចំណុចទី3គឺចំណុចដែលរៀងរាល់ពេលក្រោយពេលប្រកាសលទ្ធផលយើងត្រូវតែមានឆន្ទៈពិតប្រាកដត្រូវតែហ៊ានសម្ដែងថាតើយុទ្ធធម៌ពិតប្រាកដនឹងវាបានឆ្លុះបញ្ចាំងអំពីទឹកដៃអំពីគោលបំណងម្ចាស់ឆ្នោតដែរឬទេ អញ្ចឹងចំណុចទាំង3ហ្នឹងមុនបោះឆ្នោតពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោតបើសិនជាយើងអំពាវនាវយើង កែលម្អបានយើងសង្ឃឹមថាការបោះឆ្នោតនឹងនឹងប្រព្រឹត្តទៅមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាពិសេសយើងជាសង្គមជាតិជាគណៈបកសង្គមជាតិក៏មានសិទ្ធិគ្រប់គ្រងគណៈបកណាដែលយើងឃើញថាមានឆន្ទៈប្រសពចេញដូចយើងដូចគ្នាជាមួយពួកយើងយើងអាចនឹងជួយយើងអាចនឹងជំរុញយើងអាចនឹងប្រកាសប៉ុន្តែពេលនេះ យើងក៏ត្រូវការទៀមទាការតវ៉ាដើម្បីធ្វើម៉េចឲ្យយុទ្ធនាការនៃការបោះឆ្នោតនឹងឲ្យព្រឹត្តិការណ៍នៃការបោះឆ្នោតនឹងទទួលបានយុត្តិធម៌សេរីនិងត្រឹមត្រូវចាស់ពាក្យកលឹះទាំង3ឃ្លានេះយើងនាំគ្នាជួយទាំងអស់គ្នាចំណុចមួយទៀតតកតងទៅនឹងការចូលរួមបងប្អូនប្រជាប្រដ្ឋខ្មែរដើម្បីឲ្យយើងប្រែក្លាយការឈឺចាប់ទៅជាជោគជ័យតើតែយើងខ្លួនយើងរៀបចំខ្លួនជាមុន ពីព្រោះយើងមានអាវុធនៅក្នុងដៃអាវុធរបស់យើងគឺសម្លេងឆ្នោតណាសម្រាប់យកទៅការពារសម្រាប់យកទៅដាក់ទៅដកបាទឯងយើងប្រើប្រាស់វាជាអាវុធទាមទារឲ្យប្រយោជន៍ទាមទារវាជាផលប្រយោជន៍សម្រាប់សហគមន៍សម្រាប់បងប្អូនផ្ទាល់អញ្ចឹងបងប្អូនគាត់បីត្រូវតែពិនិត្យថាខ្លួនមានឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោតហើយឬនៅអ្នកបងប្អូនបោះឆ្នោតនៅកន្លែងណា បងប្អូនត្រូវត្រៀមឯកសារអីខ្លះនៅពេលបោះឆ្នោតជាទូទៅគ្រប់គណៈបកនយោបាយទាំងអស់ត្រូវត្រៀមខ្លួន ត្រូវត្រៀមខ្លួនដើម្បីធ្វើប្រតិបត្តិការលើការបោះឆ្នោតឲ្យមានឯកសារលិខិតស្នាមគតិយុត្តជាផ្លូវការឲ្យคล้ายទៅជាម្ចាស់ឆ្នោតពិតប្រាកដនេះយើងបានបើសិនជាបដិកម្មនយោបាយល្អហើយគោចប មានសេរីយុត្តិធម៌និងត្រឹមត្រូវហើយអ្នកបោះឆ្នោតចូលរួមមិនរើសអើងមកពីគ្រប់និន្នាការនយោបាយមកពីគ្រប់តំបន់ទាំងអស់ហើយនឹងមានការទម្លាក់ចោលបត់ចោលនិងមានដំណោះស្រាយនយោបាយស័ក្តិសមនោះពួកយើងនឹងជំរុញ នឹងចូលរួមជំរុញថាតាគួរតែពេញចិត្តគ្រប់គ្រងគណៈបកណាហើយយើងនឹងប្រកាសជំរាបប្រាប់ប៉ុន្តែសម្រាប់ពេលនេះបងប្អូនត្រូវតែតាមដានខិតខំចូលរួមចំណែកដើម្បីជំរុញកិច្ចការទាំងអស់នេះបានតែបងប្អូនដែលមានឆន្ទៈមានស្មារតីដើមជាអ្នកសង្គ្រោះជាតិនិយម ជាអ្នកស្នេហាជាតិជាអ្នកការពារផលប្រយោជន៍សហគមន៍បងប្អូនសម្លឹងនិងពិនិត្យតាមដានពីព្រោះដោយ យើងវេធម៌បានស្គាល់ចឹងគេថាបានមកដោយធម៌កើតឡើងដោយធម៌ប្រកបដោយធម៌អញ្ចឹងមេដឹកនាំដែលមានទស្សនវិជ្ជាធម៌ដែលគាត់ត្រៀមនឹងឈរឈ្មោះត្រៀមនឹងចូលរួមនៅក្នុងឃុំនៅក្នុងសង្កាត់របស់យើងយើងមើលទៅយើងដឹងហើយអ្នកណាមានអតីតភាពបែបណាតើគាត់ជាមនុស្សមានធម៌អាក្នុងខ្លួនទេ មានសិល5ទេកើតឡើងដោយធម៌ទេហើយបានមកដោយធម៌ទេយើងនឹងបោះឆ្នោតជូនគាត់ឲ្យគាត់ប្រកបដោយធម៌អញ្ចឹងណា កិច្ចការទាំងអស់នេះតតែបងប្អូនត្រៀមខ្លួនពិចារណាពិនិត្យពិច័យពីព្រោះបងប្អូនជាជាជាឧបករណ៍ដ៏សំខាន់សម្រាប់កាត់ចង្កូតនាវាកម្ពុជាមួយនេះនាវាកម្ពុជាមិនមែនជារបស់បុគ្គលណាម្នាក់ក្រុមហ៊ុនណាមួយឬក៏ជាគ្រួសារណាមួយសម្រាប់ដាក់បន្តពូជឲ្យខ្លួនឯងអត់ពីខ្លួនឯងមានកូនអត់ពីកូនមានចៅអត់មានពីចៅដល់ចៅទៀតមិនមែនទេគឺជារបស់យើងទាំងអស់គ្នាអញ្ចឹងសូមឲ្យបងប្អូនសម្លឹងហើយឧទ្ទិស ថាសិលឹកឆ្នោតរបស់បងប្អូនបោះទៅដើម្បីការពារផលប្រយោជន៍បងប្អូនការពារផលប្រយោជន៍សហគមន៍ការពារដីការពារត្រី ការពារព្រៃការពាររ៉ែដែលជាសម្បត្តិដូនតាយើងបន្សល់ទុកឲ្យពីព្រោះនេះជាមរតករបស់យើងអញ្ចឹងតើបងប្អូន ផ្ដាច់តែចិត្តចូលរួមចំណែកជាមួយគណៈបកនយោបាយណាដែលគេមានគោលដៅគេមានគោលបំណងហើយមាន ឆន្ទៈពិតប្រកបតែបងប្អូនស្គាល់ហើយមានអតីតប្រវត្តិគាត់ពីណាមកកំពុងតែធ្វើអីបានធ្វើអីនឹងបន្តធ្វើអីបងប្អូននឹងដឹងបងប្អូននឹងស្គាល់ហើយបងប្អូននឹងរំចាប់ថាតើក្រុមអ្នកសង្គ្រោះជាតិពេញចិត្តអ្នកណាចូលរួមជាមួយអ្នកណាយើងនឹងប្រកាសប្រាប់នៅពេលដែលយើងមានសិទ្ធយើងមើលឃើញថាពួកអ្នកណាដែលបានដើរនៅលើផ្នត់កំណត់ដើមដើម្បីជួយផលប្រយោជន៍ជាតិពិតប្រាកដដល់ចំណុចដែលប្រសូតចេញពីបងប្អូនអញ្ចឹងចំណុច2ដែលពួកយើងនឹងខិតខំតវ៉ា ទៀមទាទី1មុនបោះឆ្នោតទី2ពេលបោះឆ្នោតទី3ក្រោយពីប្រកាសលទ្ធផលចំណុចមួយទៀតដែលបងប្អូនត្រូវតែរៀបចំត្រូវតែត្រៀមខ្លួនថាបងប្អូនមើលឲ្យឃើញថាអ្នកណាជាបេក្ខជនពិតប្រកបជួយការពារផលប្រយោជន៍បងប្អូនហើយចំណុចធំទី3គឺបងប្អូនត្រូវតែត្រៀមខ្លួនឲ្យមានឯកសារលិខិតស្នាមគតិយុត្តដើម្បីត្រៀមឲ្យទៅជាឧបករណ៍ដែលមានតម្លៃអាចកាត់ចង្កូតវាសនាកម្ពុជានេះពេលអនាគត លទ្ធផលបោះឆ្នោតឃុំសង្កាត់នេះសំខាន់ណាស់បងប្អូនទី1ការបោះឆ្នោតឃុំសង្កាត់នេះយើងការពារផលប្រយោជន៍បងប្អូនផ្ទាល់នៅសហគមន៍ទី2អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌក៏ត្រូវបងប្អូននឹងអ្នកសម្រេចដែរឬមានថ្នាក់ដឹកនាំស្រុកដែលគេហៅថាសមាជិកឬក៏ប្រធានក្រុមប្រឹក្សាស្រុកឬថ្នាក់ដឹកនាំខេត្តដែលគេហៅថាសមាជិកឬក៏ប្រធានក្រុមប្រឹក្សាខេត្តគឺប្រសូតចេញពីដៃបងប្អូនណា បងប្អូនអាចបោះឲ្យអ្នកណាអាចការពារអ្នកណាឲ្យឲ្យឲ្យឲ្យពិតប្រាកដពីព្រោះបងប្អូនបានសម្លេងពីពលរដ្ឋស្លូតត្រង់បងប្អូនត្រូវតែការពារមនុស្សដែលដែលមានអតីតភាពជាមនុស្សការពារផលប្រយោជន៍អញ្ចឹងបងប្អូនមានឱកាសបោះអសកលការពារផលប្រយោជន៍មួយទៀតហើយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតឆ្នាំ2022ខាងមុខនេះនឹងមានទូនីតិរបស់ឆ្នោតជ្រើសរើសព្រឹទ្ធសភាទៀតព្រឹទ្ធសភាជាក្បាលម៉ាស៊ីនជាតិ ដែលជាអ្នកអនុម័តធ្វើច្បាប់ធំធំសំខាន់សំខាន់កាត់សង្គមជាតិក៏យើងមានសិទ្ធិប្រើប្រាស់សិទ្ធិនេះដើម្បីជ្រើសរើសពួកគាត់អញ្ចឹងការបោះឆ្នោតគុំសង្កាត់នេះសំខាន់ណាស់បងប្អូនត្រូវតែរៀបចំខ្លួនត្រូវតែត្រៀមខ្លួនត្រូវតែមើលឲ្យបានវែងឆ្ងាយសម្លឹងនេះជាចក្ខុវិស័យបងប្អូនហើយដែលបងប្អូនមានបទពិសោធន៍បោះឆ្នោត6អាណត្តិសម្រាប់ឬក្បាលម៉ាស៊ីនឆ្នាជាតិបងប្អូននឹងយល់ហើយតាសិលឹកឆ្នោតបងប្អូនប្រើប្រាស់ទៅចំណេញបែបណាធ្វើឲ្យខាត់បែបណា អញ្ចឹងសូមឲ្យបងប្អូនត្រៀមខ្លួនហើយអ្វីដែលបងប្អូនគួរតែពិនិត្យពិចារណានោះទៀតនោះគឺបងប្អូនភាគច្រើនសិតតែអ្នកកាន់ពុទ្ធសាសនាពុទ្ធសាសនិកចឹងពុទ្ធសាសនិកយើងបានដឹងហើយថាអ្វីអ្វីគ្រប់យ៉ាងគឺធ្វើក្នុងអំពើល្អអំពើសុចរិតអំពើត្រឹមត្រូវអញ្ចឹងបងប្អូននឹងសម្លឹងឃើញពន្លឺត្រឹមត្រូវពន្លឺសុចរិតពន្លឺយុត្តិធម៌តាមរយៈការបំភ្លឺផ្លូវឲ្យយើង អញ្ចឹងយើងនាំគ្នាកសាងអំពើល្អធ្វើល្អលទ្ធផលល្អនោះពលឺល្អនឹងមកដល់ដៃបងប្អូនហើយព្រោះបងប្អូននឹងដឹងហើយពេលខ្លះយើងគ្រាន់តែសម្លឹងតែយើងឃើញថាយើងចង់បានអីយើងនៅជាមួយអ្នកណាហើយយើងត្រូវធ្វើអីអញ្ចឹងបងប្អូន ខ្ញុំសូមឲ្យបងប្អូនគិតថាសលេងសម្រាប់ឆ្នាំដែលបងប្អូនបោះឲ្យឃុំសង្កាត់សម្រាប់ឆ្នាំ2022នេះសូមឲ្យបងប្អូនឧទ្ទិសបួងសួងតាមរយៈពលឺណា ថាឲ្យទៅស្លឹកឆ្នាំរបស់យើងទៅការពារផលប្រយោជន៍សហគមន៍បងប្អូន ការពារព្រៃបងប្អូន ការពារដីបងប្អូនការពាររ៉ែយើងការពារអធិបតេយ្យបូរណភាពទឹកដីទប់ស្កាត់អន្តរប្រវេសចូលស្រុកខ្មែរខុសច្បាប់គឺលើកស្ទួយជីវភាព កម្មករកសិករឲ្យស្មើភាពគ្នាមានការងារធ្វើមិនរើសអើងពណ៌សម្បុរអញ្ចឹងសិលឹកឆ្នោតរបស់បងប្អូននេះសូមឲ្យបងប្អូនឧទ្ទិសថាវាកើតឡើងដោយធម៌បានមកដោយធម៌ប្រកបដោយធម៌ អញ្ចឹងទេសូមឲ្យគំនិតយើងកើតកំណត់យើងមាននាំគ្នាឲ្យទៀងដើម្បី សង្គ្រោះភូមិគ្រឹះភូមិឋាននិងទឹកដីរបស់យើងនេះជា សំណុំពររបស់យើងខ្ញុំទាំងអស់គ្នាខ្ញុំចង់ខ្ញុំចង់បញ្ជាក់បន្តិចគំនិតយើងកើតប្រាជ្ញាយើងមានប្រាជ្ញាយើងមានបងប្អូនមើលទៅមើលទៅងាកទៅពន្លឺយើងនៅឯណាពន្លឺចែងចែងមកពីណាណាចាសំខាន់បំផុត គឺយើងជាពលរដ្ឋខ្មែរយើងអត់នៅអង្គុយស្គៀមយើងអត់អង្គុយយំយើងអត់គិតថានេះជាកម្មជាពីទេយើងជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិមានសេរីភាព មានប្រាជ្ញាពេលនេះបងប្អូនចង់ឈ្នះនឹងជនផ្ដាច់ការ គឺសម្លេងឆ្នោតបងប្អូនហើយឈ្នះដោយស្ងាត់ស្ងៀមឈ្នះដោយសន្តិវិធីតែជាមួយគ្នានេះដែរក៏ត្រូវតែ អ្នករាប់ selectional នោះរាប់មិនត្រូវត្រូវតែយើងដឹងហើយការឈឺចាប់នៃពលរដ្ឋគោចោបមិនត្រឹមត្រូវយើងឈឺចាប់ណាយើងចាអញ្ចឹងហើយ បានជាទស្សនកិច្ចជាថ្មីម្ដងទៀតនៃលោកប្រធានស្ដីទីសំរងស៊ីនៅសហរដ្ឋអាមេរិកនិងនៅអញ្ជើញនឹងទៅអឺរ៉ុបទៅអាស៊ីនេះគឺលោកប្រធានស្ដីទី សំរងស៊ីនឹងមានប្រសាសន៍ច្បាស់ លោកអញ្ជើញទៅឯណាក៏ដោយបងប្អូនមើលទៅយើងជាអ្នកប្រជាធិបតេយ្យយើងទៅឯណាក៏ដោយគឺសំលេងនៅពលរដ្ឋមកការឈឺចាប់នៃពលរដ្ឋយើងយកមកពិភាក្សាយើងយកមកជជែកនៅមុខទាំងអស់ហើយយើងបង្ហាញនៅលទ្ធផលរបស់យើងនេះគឺយើងឃើញថាទាំងយុវជនទាំងស្ត្រី គឺយើងយកប្រាជ្ញារបស់យើងយើងមិនទុកថាពលរដ្ឋល្ងងខ្លៅទេ ទុយទៅវិញពលរដ្ឋលោកជ្រាបច្បាស់ណាស់យើងជជែករបៀបណាយើងលោកចង់បានអ្វីគឺជាការត្រឹមត្រូវដែលលោកត្រូវតែចូលរួមពលរដ្ឋត្រូវតែចូលរួមនៅក្នុងការសង្គ្រោះជាតិយើងហើយខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតអ្នកប្រជាធិបតេយ្យគេអ្នកណាក៏ថាគេជាប្រជាធិបតេយ្យដែរមែនទេចាក៏ប៉ុន្តែយើងត្រូវអ្នកប្រជាធិបតេយ្យពិតប្រាកដណា គេមានប្រវត្តិរបស់គេគេមានស្នាដៃរបស់គេដូចយើងខ្ញុំទាំងអស់គ្នាជាង20 30ឆ្នាំនេះលោកប្រធានតាំងពីលោកប្រធានកឹមសុខាលោកប្រធានស្ដីទីសំឡងស៊ីយើងទាំងអស់គ្នានេះចាទោះបីកុមារក៏ស្គាល់ពួកយើងខ្ញុំដែរជួស្គាល់ដោយសារអីស្គាល់ដោយសារការលះការទៅយើងចូលទៅដល់សមរភូមិទៅដល់មូលដ្ឋានបងប្អូន នៅពេលណាដែលបងប្អូនមានបញ្ហាទោះបីយើងនៅក្រៅប្រទេសក៏ដោយ ឃើញទេយើងនិយាយរឿងនៅប្រទេសកម្ពុជា យើងមិនដែលដាច់ខ្លួនយើងពី ប្រទេសកម្ពុជាទេហើយសំឡេងនៃយើងនៃសង្គ្រោះជាតិជាសំឡេងដែលមានចំនួនធំចាអ្នកប្រជាធិបតេយ្យដទៃទៀតសំឡេងតូចក្រុមតូចតែយើងធំខ្លាំងណាស់យើងអត់មានបាត់បង់សម្លេងសង្គ្រោះជាតិទេយើងនៅមានស្មារតីយើងនៅមានសម្លេងយើងនៅមានអធិពលយើង ទាំងនេះនៅក្នុងប្រទេសកម្ពុជាក៏មានដែរបងប្អូនមើលមើលតាមអ្នកណា ដែលជាអ្នកបច្ចិតតែមានសម្លេងធំ ហើយចាំមើលមើលនៅបញ្ជីបេក្ខភាពនៃអ្នកបោះឆ្នោតនៃបេក្ខភាពដើម្បីឈោឲ្យគេបោះឆ្នោតនោះអ្នកណាបំពេញគណៈបកណាដែលបាប់បំពេញចំនួននៃបេក្ខភាព100%ច្រើនជាងគេលើសលប់ បងប្អូនក៏ឃើញដែរមានន័យថាគណៈបកនោះគេមានគេមានមូលដ្ឋានគេហើយចាអ្នកប្រជាធិបតេយ្យខ្ញុំនិយាយពីអ្នកប្រជាធិបតេយ្យគេមានមូលដ្ឋានគេហើយគណៈបកប្រជាជនមូលគេសម្លុតគេគម្រាមគេកំហែងគេដាក់ឈ្មោះដាក់ឈ្មោះដាក់ឯកភាពគេគេដាក់100% 200%ក៏គេដាក់បានដែរតែអ្នកប្រជាធិបតេយ្យប្រយុទ្ធខ្លាំងណាស់បាន100%បញ្ជីគេបាន100%គឺអ្នកប្រជាធិបតេយ្យពិតប្រាកដដែលមានចំនួនពិតប្រាកដដែលបងប្អូនអាច ទុកចិត្តបានបងប្អូនទាំងអស់នេះបងប្អូនយកបញ្ញារបស់បងប្អូនបងប្អូនដើម្បីវាតម្លៃហើយ selection បងប្អូនម្នាក់ម្នាក់មានតែមួយទេមិនអញ្ចឹងជាពិសេសជាស្ត្រីនឹងណាយើងត្រូវគិតតាមដាន selection នឹងយើងយកជូនទៅអ្នកណានេះគឺជាជីវិតយើងយើងដាក់នៅក្នុងប្រអប់ឆ្នោតហ្នឹងហើយការពារជីវិតយើងការពារសិលឹកឆ្នោតរបស់យើងរកពន្លឺឲ្យឃើញសង្គ្រោះជាតិយើងយកពន្លឺមកសង្គ្រោះជាតិយើងចាអរគុណ បាទអញ្ចឹងហើយគាត់ថានៅភ្ជាប់នឹងជាមួយនឹងសកម្មភាពនៅប្រទេសកម្ពុជាដែលបងប្អូនយើងដែលជាអ្នកឈានមុខដើម្បីឈ្មោះទៅរកជាតិបតៃតាមការបោះឆ្នោតត្រឹមត្រូវនឹងយុទ្ធធរនោះយើងខាងក្រៅប្រទេសដែលនៅអាមេរិកនិងកាណាដាយើងបានខិតខំយ៉ាងខ្លាំងដោយអ្នកស្រីកំហ៊ុនបានលើកឡើងអញ្ចឹងដើម្បី ធ្វើម៉េចទៀមទាធ្វើម៉េចឲ្យពង្រៀងច្បាប់ តែសម័យនៅក្នុងប្រសិទ្ធភាពឲ្យបានជាប់ចេញជារូបរាងដើម្បីយកអនុវត្តទៅតាម អ្វីចង់បានគឺលទ្ធិប្រជាធិបតេយ្យសេរីភាព និងយុត្តិធម៌ហើយមានការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌តាមកិច្ចជប៉ុនព្រៀងទីក្រុងប៉ារីសយ៉ាងហើយចាំមកថាយើងថាយើងមានមោទនភាពណាស់ចំពោះខ្មែរយើងនៅក្រៅប្រទេសនៅអាមេរិកផ្ទាល់ម្ដងដែលបងប្អូនយើងមានមនសិការខ្ពស់ក្នុងការចូលរួម ចំណាយក្នុងការកសាងប្រទេសក្នុងការទៀមទាយកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិនិងសេរីភាពក្នុងការធ្វើនយោបាយឡើងវិញជួយមកពលខ្មែរយើងយើងខិតខំ ទាំងអស់គ្នាដើម្បីពង្រឹងនូវបញ្ហាអ្នកស្នេហាជាតិទាំងប្រមាណឲ្យចេញមកថាយើង ដោយសារតែយើងមានសិទ្ធិរស់ក្នុងស្រុកគេយើងមានសិទ្ធិក្នុងការបោះឆ្នោតយើងចេញបោះឆ្នោតយើងមានសម្លេងខ្លាំងណាស់ក្នុងការប្រាប់ទៅឲ្យអ្នកតំណាងរាស្ត្ររបស់ខ្លួនធ្វើទៅតាមឆន្ទៈរបស់យើងយើងឃើញហើយគណៈបព្វជិជនចំណាយជាង1សែនដុល្លារដុល្លារក្នុងមួយខែដើម្បីចំណាយថវិកាដែល ជាថវិកាជាតិថវិការបស់បងប្អូនបានពញ្ញុជាបងប្អូនយកមកចំណាយអត់អំពើទៅពួកក្រុម lobby hester ដែលធ្វើការមិនបានជោគជ័យទល់សោះចាញ់ទាំងយើងដែលជាប្រជាពលរដ្ឋដែលរស់នៅក្នុងនៅប្រទេសអាមេរិកផង យើងអត់មានចំណាយថវិកាទេយើងត្រូវការធនធាននោះតែប៉ុណ្ណោះដែលធ្វើការសម្ដែងធ្វើការបានជោគជ័យជាបន្តបន្ទាប់នេះហើយជាសកម្មភាពយើងនឹងដែលយើងនឹងខិតខំធ្វើហើយនឹងពង្រឹងពលិកបងប្អូនជាក្រៅប្រទេសឲ្យរួមគ្នា ជាស្មតភូមិក្រោយជួយបងប្អូនដែលនៅស្មតភូមិមុខដើម្បីទៀមទាយកជ័យជំនះជូនបងប្អូនយើង នៅប្រទេសកម្ពុជាតាមរយៈសិលឆ្នោតតាមរយៈការបោះឆ្នោតតាមទៅយុទ្ធធនខាងមុខនេះបាទចាសូមអរគុណចាខ្ញុំតែងតែឃើញក្រុមមនុស្សផ្ដាច់ការគេប្រាប់ណាទិស្លាប់គេគេថាយកអាវុធសម្រាប់ដោះស្រាយបញ្ហា ប៉ុន្តែយើងអ្នកវិទ្យាសាស្ត្រហ្នឹងយើងយក ប្រាជ្ញាជាអាវុធដើម្បីដោះបញ្ហាយើងប្រើប្រាស់ប្រាជ្ញារបស់យើងអញ្ចឹងអមាញ់មិញខ្ញុំចាប់អារម្មណ៍អឺពាក្យកលឹះរបស់លោកជំទាវមូសហូគាត់ថាគំនិតខ្ញុំកើតបញ្ញាគ្មានគំនិតខ្ញុំកើតប្រាជ្ញា ខ្ញុំមាន នាំគ្នាឧទានសង្គ្រោះជាតិយើងប្រកបណាស់ប្រាជ្ញានេះមិនមើលឃើញទេទោះជាគេដាក់ microscope គេគម្រាមគេដាក់កាមេរ៉ាគេមើលយើងអត់ឃើញទេយើងប្រើប្រាស់ប្រាជ្ញា ចេះបត់បែនចេះទន់ខ្លួនប៉ុន្តែគោលដៅយើងក៏បោះបង់គោលដៅគោលដៅរបស់យើង គឺដើម្បីសង្គ្រោះជាតិយើងនេះឯងសូមឲ្យបងប្អូនវៀងវៃក្នុងការប្រើប្រាស់ប្រាជ្ញាព្រោះប្រាជ្ញានេះ ជាអាវុធដែលបំពាក់នៅក្នុងចិត្តជាអាវុធដែលបំពាក់នៅក្នុងអារម្មណ៍បងប្អូន ខ្មែរនៅឯនេះសមុទ្រនៅក្រៅប្រទេសលោកមានប្រាជ្ញាខ្ពស់ណាស់លោកដឹង មានអ្នកខ្លះចូលមកដល់ ទឹកដីនៃសហរដ្ឋអាមេរិកហើយមកទិញមកប្រើប្រាស់មកជួបបាយលុយដើម្បីទិញទឹកចិត្តឲ្យមកធ្វើសកម្មភាពជាប្រមាថមាក់ងាយអ្នកតស៊ូអ្នកស្នេហាជាតិតិចណាបងប្អូនថ្ងៃមុនបាតកម្មនៅចាត់សិក្ខាសាលានៅចាត់សិនវាគាត់ទៅធ្វើបាតកម្មប្រមាណ100ម៉ៃគាត់ទៅស្រែកប្រាប់គេដើម្បីទួងស្គរប្រាប់អ្នកដទៃទៀតថាគាត់បានធ្វើកិច្ចការនឹងមិនមែនទេនេះជាគំនិតទុច្ចរិតដែលអ្នកនយោបាយតែងតែធ្វើដើម្បីបំភាន់មតិមហាជន ក៏ប៉ុន្តែអត់អាចកុហកពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបានទេគាត់ដឹងច្បាស់ពួកគាត់អត់ត្រូវការលុយ100 200យកទៅជួលទៅស៊ីឈ្នួលពាក់ម៉ាស់ទៅស្រែកអំពាវនាវផ្ដេសផ្ដាស់វាខុសពីការពិតដែលលោកបើកភ្នែកឡើងឃើញតការដង្ហើយហៅឃើញតការស្រែកយំឃើញតការឈឺចាប់គ្រប់កន្លែងមួយរយៈពេលចុងក្រោយនេះគឺ2ខែផ្លាយនេះ Naga World ឃើញនេះស្ត្រីមានផ្ទៃពោះ សុខចិត្តគ្នាទៅគេង5ថ្ងៃយកទៅធ្វើចតាល័យស័កដេកកណ្ដាលវាលអត់នោះមុំរុំរឹតនេះជាវិធីធ្វើបាបគេប៉ុន្តែយើងមានប្រាជ្ញាយើងត្រូវតែទន់ខ្លួនធ្វើម៉េចដណ្ដើមគោលដៅរបស់យើងឲ្យបានគោលដៅរបស់យើង គឺឲ្យមានការបោះឆ្នោតដោយ សេរីត្រឹមត្រូវនិងយុត្តិធម៌ពេលដែលបោះឆ្នោតសេរីត្រឹមត្រូវយុត្តិធម៌បានមេឃុំចៅសង្កាត់ដែលជាមនុស្សពិតប្រាកដសេរីត្រឹមត្រូវយុត្តិធម៌ចេះប្រើប្រាស់បញ្ញាការពារបងប្អូននោះហើយជាជោគជ័យរបស់បងប្អូន ជោគជ័យបងប្អូនគឺជាជោគជ័យរបស់ជាតិយើងជោគជ័យរបស់ជាតិយើងគឺនាំឲ្យមានភាពសុខដុមរមនាខ្មែរពីគ្រប់ទិសទីទៅស្រុកខ្មែរអត់ភ័យបារម្ភអត់ខ្លាចអសន្តិសុខលឿនលឿនសូតែពាក្យសន្តិសុខសន្តិភាពសន្តិភាពខ្នោខ្មោចស្ងាត់ចងំដាតែវាដំធ្វើបាបគេយើងអត់ត្រូវការទេយើងត្រូវការសេរីភាពពិតប្រាកដមានតែទឹកមួយដបមានតែបឡូមានតែបាយមកកញ្ចប់ចូលទៅកដាភ្នំណាក៏គ្មានខ្មាំងគ្មានខ្មោចឯណាមកលងយើងយើងត្រូវការអញ្ចឹងប៉ុន្តែ ទាំងអស់នេះវាអាស្រ័យលើបងប្អូនទាំងអស់នេះ វាអាស្រ័យលើជនជាតិខ្មែរទាំងអស់ពីគ្រប់និន្នាការពីគ្រប់កន្លែងតំបន់ទាំងអស់ខ្ញុំឃើញអ្វីដែលជាភាពឆ្លាតវៃបងប្អូនខ្មែរប្រទេសណាយើងឃើញមានក្រុមជំនួយក្រុមជួយផ្ទាល់អ្នករងគ្រោះគាត់អំពាវនាវគាត់បរិច្ចាគគាត់រៀបអង្គាសទៅជួយផ្ទាល់ឲ្យតែឃើញអង្គើអយុធធម៌គាត់ជួយអត់ចាំបាច់តាមរយៈយើងទេជួនកាលគាត់ជួយតែផ្ទាល់ដោយដោយត្រង់ទៅកាន់អ្នករងគ្រោះហើយគាត់ប្រាស់ទៀតណា ថាគាត់មកដល់នេះហើយមិនខ្វះទេហូបក៏សម្បូរណាលុយក៏មិនខ្វះអញ្ចឹងគាត់ជួយនេះដោយសារអីគាត់ស្រឡាញ់គាត់នឹកស្រុកគាត់នឹកតគូននឹកផលិតនឹកគោនឹកភ្នំមឈូសបងប្អូនចាស់ទុំនឹកក្លិនម្អមស្រែអញ្ចឹងបានយើងអត់ទម្លាក់ចោលទីការតស៊ូនេះយើងនៅតែកំណត់គោលឲ្យថាយើងជាខ្មែរយើងត្រូវតែជជែកដោះស្រាយបញ្ហាជាតិក្នុងឋានៈជាខ្មែរក៏ប៉ុន្តែតាមរបៀបអីដោយបោះឆ្នោតដោយការចូលរួមបោះឆ្នោត អញ្ចឹងសូមឲ្យបងប្អូនម្ដងហើយម្ដងទៀតណាសូមឲ្យយកចិត្តទុកដាក់ ប្រើប្រាស់ឱកាសមាសនេះសម្រាប់ទាញយកជោគជ័យដើម្បីសង្គ្រោះជាតិយើងនេះជាសំណងពរហើយក៏ជាកតបកិច្ចរបស់បងប្អូនដែលបងប្អូនត្រូវតែធ្វើឲ្យបានណាបើបងប្អូនមានឧបករណ៍នេះក្នុងដៃហើយមានប្រាជ្ញានៅក្នុងចិត្តហើយបងប្អូនអាចប្រើប្រាស់វាជាប្រយោជន៍សម្រាប់ជាតិយើងហើយបងប្អូនបាទអរគុណចាខ្ញុំខ្ញុំចង់សុំបញ្ជាក់បន្តិចណានៅកន្លែងហ្នឹងល្អកន្លែងហ្នឹងល្អយើងយកបញ្ញា ឧទាហរណ៍យើងទាំងអស់គ្នាអ្នកណាអត់ចង់ទៅមើលប្រាសាទអង្គរវត្តអ្នកណាអត់ចង់ទៅ ខេត្តសៀមរាបអ្នកណាអត់ចង់ទៅ បាត់ដំបងមើលស្ទឹង សង្កែមិនអញ្ចឹងហ៎តែតើអ្នកគ្នាជិះឡានហ្នឹងយើងជិះឡានជាមួយគ្នាក៏ប៉ុន្តែទៅដល់ហ្នឹងអាឡានហ្នឹងវាបែកកង់មិនអញ្ចឹងបើសិនជាឡានមកបែកកង់ឬមួយក៏អ្នកបើកបរហ្នឹងគាត់ឈឺគាត់ស្កាត់អីទៅឡានហ្នឹងវាឈប់ណា ឬមួយក៏គេគម្រាមចង់ចាប់យើងនៅក្នុងឡានហ្នឹងណាតើយើងនឹងអង្គុយស្ងៀមអញ្ចឹងណាចាបើយើងគិតស្ងៀមអញ្ចឹងយើង ទៅដល់ប្រាសាទមើលប្រាសាទការពារប្រាសាទអង្គរវត្តបានទេតើអូយបើយើងនឹងអង្គុយនៅក្នុងឡានក៏ម៉ងម៉ងចាំដល់អ្នកណាមកដាក់កង់សគូឲ្យយើងអ្នកណាមកបូមអាកង់ឲ្យយើងមិនយើងទៅអស់គ្នាទៅចុះពីឡានមិនអញ្ចឹងការពារឡានហ្នឹងបន្តចុះទៅឡានដើម្បីទៅ រកង់ថ្មីដាក់ឲ្យវាបានទៅមិនឲ្យឡើងទៅមុខទៀតអានេះគឺជាប្រាជ្ញាយើងទាំងអស់គ្នាពេលយើងនៅជាមួយគ្នាទាំងអស់គ្នាយើងចេញប្រាជ្ញាអ្នកនេះថាអត់ទេនៅរុញទាំងអស់គ្នាជួយរុញហ៎មួយទៀតអត់ទេចុះចុះពីឡានតិចទៅដើម្បីឲ្យឡាននៅវាធូរណាហើយយើងអ្នករឿងអ្នកខ្លះទៅអត់ទេយើងដើរដើរជាមួយគ្នាកាត់ព្រៃកាត់អីកាត់ទៅណាដូចយើងឥឡូវនេះយើង សង្គ្រោះជាតិសប្ងៃណា យើងអត់ដេញស្ងៀមទេលោកប្រធានគុំសុខាគាត់ជាប់នៅអន្តរតុលាការលោកហ៊ុនសែនហើយចាយើងនៅក្រៅនឹងយើងប្រតិបត្តិកម្មយើងទៀមទាឲ្យដល់លេងលោកប្រធានគុំសុខាឲ្យតំណាក់ការចាត់ប្រកាន់ឲ្យមានសនទាំងអស់នឹងដៃជាមួយ គ្នានេះដែរយើងមិនមែននៅអង្គុយស្រែកតែដោះលោកដោះលេងលោកប្រធានគុំសុខាទេគេអត់ដោះគេនៅក្នុងគាត់ជាសេណារីយ៉ូរបស់គេ តែយើងយើងមានអ្នកដឹកនាំយើងមានប្រធានមួយទៀតជាស្ដេចទីបាទយើងនៅស្ងៀមទេហេតុអីយើងនៅស្ងៀមបើយើងនៅស្ងៀមពលរដ្ឋនឹងសួរថាហេតុអីដែលឯងនៅស្ងៀមទៅដល់ប្រទេសក្រៅហ្នឹងទៅទៅអីយើងខ្ញុំមិនមែនមកប្រទេសក្រៅមកធ្វើទេសចរឯណាមែនទេហើយយើងសួរមើលតើខាងគណៈបកប្រជាជនគណៈបកខាងតើមានអ្នកណាទៅ ភៀសខ្លួននៅប្រទេសក្រៅទៅនៅហាណូយមានទេយើងយកទៅហាណូយណាយើងយើងមកអ្នកប្រជាធិបតេយ្យចាអញ្ចឹងយើងត្រូវតែឲ្យយល់ណាថាប្រជាធិបតេយ្យលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពរបស់យើងណាมันអាចបានមកទៅទេទៅទេទេអត់ទេអត់មានអីឲ្យយើងទេបើសិនជាយើង មិនយកប្រាជ្ញាយើងយើងមិនយកសកម្មភាពយើងយើងមិនចងក្រង សម្លេងរបស់យើងយើងមិនរកឱកាសគ្រប់ឱកាសទាំងអស់យើងឆក់យកយើងមិនអាចបង្កើតបន្តឲ្យមានប្រជាធិបតេយ្យបានទេនៅពេលបោះឆ្នោតមានអ្នកខ្លះគេថាកុំចូលមិនចូលបោះឆ្នោតនឹងបកពហិការពីហ្នឹងទៅបើយើងពហិការ ពីហ្នឹងទៅតើពលរដ្ឋគាត់ពហិការមួយយើងឯង ពលរដ្ឋគាត់ថាអត់ទេគាត់ចង់ទៅបោះឆ្នោតមែនទេគាត់ឃើញឯកភាពគាត់ឃើញមនុស្សគាត់ឃើញគណៈបកតែគាត់ថាអាចអាចគាត់ទៅចូលរួមបាន យើងវេការពីហ្នឹងទៅ មានន័យថា យើងអង្គុយស្ងៀមអាឡានបៃកង់ទៅដល់បៃកង់ទៅយើងអត់ពហិការពីនឹងទៅទេយើងនៅពហិការមិនមែនថាយើងអត់ពហិការទេយើងនៅពហិការក៏ប៉ុន្តែបើយើង ប្រយុទ្ធយើងការពារយើងរកមកភ្ជាប់បាយទាំងអស់ដើម្បីការពារសិលឹកឆ្នោតឲ្យពលរដ្ឋបាន ដើម្បីឲ្យពលរដ្ឋមានសិទ្ធិមានឱកាសទៅបោះឆ្នោតពីនឹងទៅយើងត្រូវនិយាយតវ៉ាអំពីការបោះឆ្នោតដោយសេរីសេរីទាំងពលរដ្ឋក៏សេរីមានន័យថាចង់ទៅបោះចុះឈ្មោះបោះឆ្នោតឲ្យបកណាក៏អត់មានអ្នកណាមកចាប់ចងឯកភាពក៏គេមានសេរីភាព ជាបេក្ខភាពនៃគណៈបកណាជាបេក្ខភាពរបស់គេសិទ្ធិរបស់គេហើយនឹងគណៈបកក៏ដោយគណៈបកនឹងក៏សេរីដែរអត់មានឈ្មោះអ្នកនេះគណៈបកនេះឲ្យចុះឈ្មោះបោះឆ្នោតកោជោក្រសួងមហាផ្ទៃឲ្យចុះឈ្មោះគណៈបកនេះមិនឲ្យចុះឈ្មោះគណៈបកនេះលើកលើកសញ្ញា ទៅគេដកសញ្ញាគណៈបកនោះដាក់សញ្ញាយ៉ាងម៉េចក៏បានមិនមែនអញ្ចឹងឲ្យមានសេរីអានេះគេហៅសេរី ត្រឹមត្រូវត្រឹមត្រូវមានន័យថាគោចុះបបច្ចេកទេសទាំងអស់នោះត្រឹមត្រូវចាយុទ្ធធរយុទ្ធធរមានន័យថាស្មើភាពគ្នា ចាគោលនេះអីប៉ុន្មានក៏បានក៏ដោយតែដល់ពេលបោះឆ្នោតគឺស្មើគ្នាច្បាប់មានតែមួយឯងច្បាប់បោះឆ្នោតមានតែមួយការពារឲ្យស្មើគ្នាសេរីត្រឹមត្រូវនិងយុត្តិធម៌នឹងហើយបានជាយើងត្រូវតែគណៈបក្សសង្គ្រោះជាតិយើងនឹងចូលរួមយើងចូលរួមបងប្អូន យើងចូលរួមជាមួយនឹងបងប្អូនទៀមទាឲ្យមានតំណាងដែលបងប្អូន អាចយកទៅបោះបានបោះឲ្យជាប់ឈ្នះដើម្បីផ្លាស់ប្ដូរសង្គ្រោះតាមពន្លឺហើយពន្លឺនេះបងប្អូន ជាពន្លឺដែលចេញមកពីធម៌ដែលយើងមានគុណធម៌ដែលយើងមាន កំណើតដែលយើងមានប្រាជ្ញាដែលយើងមានយើងអត់ទៀនហើយមានពន្លឺសង្គ្រោះជាតិយើង សរីត្រឹមត្រូវយុទ្ធធម៌លុះត្រាតែអនុញ្ញាតឲ្យតំណាងគណៈបសុគ្រុជាតិដែលនៅ ក្រៅប្រទេសនេះចូលរួមក្នុងការបោះឆ្នោតផងតើខ្លាចអីលោកហ៊ុនសែនចំណាយអំណាចគាត់ក្នុងដៃលុយក្នុងដៃថវិកាក្នុងដៃតើខ្លាចអីមកបើយើងមកបើយើងប្រើអំណាចខុសច្បាប់បានប្រជាពលរដ្ឋចង់ឃើញការផ្លាស់ប្ដូរអញ្ចឹងបើសិនជាមានអំណាចក្នុងដៃអឺធនធានក្នុងដៃហើយតើខ្លាចអីលោកមូសហួរតើខ្លាចអីឡុងរី ឲ្យគាត់ចូលវិញទៅណាឲ្យគាត់ចូលធ្វើនយោបាយវិញទៅហើយធ្វើមិនកាត់ទោសឲ្យចំទៅយុតិធម៌ដើម្បីអនុញ្ញាតឲ្យគណៈបក្សប្រជាជាតិឬក៏អាយដំណំសាចេញមកធ្វើនយោបាយពេញលេញណានេះហើយបានហាត់ចំទៅយុតិធម៌ហើយយើងធ្វើដោយសុគតិភាពទីបំផុតនេះហើយយើងចាំបានចង់ឃើញនេះហើយដែលលោកហ៊ុនសែនគួរតែធ្វើទៅតាមបំណងប្រជាប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសបាទ ចានៅក្នុងការមកជួបជុំមកជួប ជាមួយនឹងថ្នាក់ដឹកនាំអ្នកមុខនៃការនៃរដ្ឋាភិបាល និងសភាអាមេរិកនេះយើងឃើញមុខខ្លួនយើងថាពួកខ្ញុំអត់មានសិទ្ធិទៅប្រទេសខ្ញុំវិញបានទេអ្នកនៅប្រជាធិបតេយ្យគេគេភ្ញាក់ផ្អើលអ្នកឯងអត់មានសិទ្ធិទៅប្រទេសខ្លួនឯងទេខ្ញុំមិនដែរលើមែនទេចាយើងយកសេរីភាពរបស់យើងជាគោល អ្នកប្រជាធិបតេយ្យគេការពារសេរីភាពនៃពួកនៃមនុស្សសិទ្ធិរបស់មនុស្សជាគោលហើយដូច្នេះយើងមិនមែនថាយើងបោះបង់ប្រទេសជាតិយើងឯណាយើងមកក្នុងការ រួមធ្វើយ៉ាងម៉េចអូយអ្នកក្នុង នៅសហរដ្ឋអាមេរិកនៅប្រទេស បារាំងនៅខ្មែរដែលច្រើនរាប់លានអ្នកដែលគេជឿចាក់គេធ្វើចូលរួមជាមួយអ្នកដែលមានសកម្មភាព អ្នកសកម្មចាយើងមិនអាចនៅ ស្ងៀមហើយគិតថាប្រជាតតៃនឹងបានទេយុទ្ធធរនឹងបានទេវាអត់មានវាមិនដែរលឺចាយើងមើលប្រទេសភូមាយើងមើលហុងកុងយើងមើលឥឡូវនៅអ៊ុក្រែនយើងមើលមើលអាទេសតង់មកដល់ហើយទៅវាសើមិញអ្នកដែលការពារទឹកដី Black Sea នៅអ៊ុក្រែនណានៅជាតបអ៊ុក្រែនណាគេសុខចិត្តស្លាប់នៅលើ គេថាបាញ់របស់គេចាបាញ់ចារុស្ស៊ីបាញ់មែនបាញ់ស្លាប់មែនប៉ុន្តែ បង្ហាញឲ្យឃើញថា គេការពារទឹកដីគេយើងការពារទឹកដីយើង យើងមិនអាចឲ្យចិនណាវៀតណាមប្រទេសណាក៏ដោយមិនអាចមកកាន់កាប់ទឹកដីយើងហើយជាយើងនៅស្ងៀមអញ្ចឹងបានទេចាយើងត្រូវតែសកម្មយើងត្រូវតែមានប្រាជ្ញាបញ្ញារបស់យើងនៅគិតជាមួយគ្នា នៅស្ងៀមយើងបាត់ហើយប្រទេសជាតិនឹងយើងនៅស្ងៀមយើងបាត់ហើយសម្លេងយើងនៅស្ងៀមយើងបាត់ហើយកិត្តិយសយើងនៅស្ងៀមយើងបាត់មុនគេទឹកដីយើងសេរីភាពយើងហ្នឹងទោះជាបងប្អូននៅមានការព្រួយបារម្ភខ្លះភ័យខ្លាចខ្លះក៏ប៉ុន្តែបងប្អូនត្រូវតាំងចិត្តជាជាកតាសច្ចានុមត្តរបស់ធម្មជាតិណាហើយជា ពុទ្ធអវត្តពុទ្ធបរមគ្រូ ប្រជាម្ចាស់លោកទ្រង់សម្ដែងថា កតាកើតចាស់ឈឺស្លាប់គ្មានអ្នកណាអាចគេចផុតទេនេះជាច្បាប់ធម្មជាតិអញ្ចឹងដរាបណា អ្នកចិញ្ចឹមចិត្តអ្នកដែលមានឧបលក្ខនៅក្នុងអារម្មណ៍ហើយចេះតែចិញ្ចឹមចិត្តខ្លាចគេធ្វើដោយខ្លួនឯងធ្វើដែរណាកម្មពៀហ្នឹងឬក៏ជាពិតហ្នឹងខ្លួនឯងអត់មានសេចក្តីសុខទេប៉ុន្តែពួកយើងយើងក៏ត្រូវចិញ្ចឹមចិត្តដែរប៉ុន្តែទៅសម្លាប់ទៅបំផ្លាញទៅលៀបពណ៌មួយបង្កាត់យ៉ាងណាទេយើងត្រូវការពារផលប្រយោជន៍បងប្អូនដែលជាម្ចាស់ឆ្នោតបងប្អូនដែលជាឈាមជ័រ អ្នកស្នេហាជាតិជនរួមឈាម ដែលកំពុងតែរង គ្រោះហើយយើងមើលទៅឃើញទេរងគ្រោះមែនទេឬក៏ខ្ញុំចិត្តថានឹងឲ្យលឺបងប្អូនចូលទៅគ្រប់ទម្រង់នៃព័ត៌មានអនឡាញពេលណាក៏យើងឃើញ តែការបង្ហើយស្រែកហៅទៀមទារកយុត្តិធម៌តើម្ចាស់អំណាចតើអ្នកកាន់អំណាចហ្នឹងអ្នកដែលផ្ដល់យុត្តិធម៌ជូនពលរដ្ឋខ្លួនឯងបានធ្វើហើយឬនៅបើលោកបានធ្វើហើយវាអត់មានសម្លេងនឹងកើតឡើងទេ អញ្ចឹងយើងត្រូវការពីយុត្តិធម៌ជូនអ្នករងគ្រោះជូនអ្នកដែលកំពុង តែត្រូវគេធ្វើបាបអញ្ចឹងសូមឲ្យបងប្អូនតាំងចិត្តថាកតាសច្ចានុបត្តិរបស់ធម្មជាតិគឺមិនអនុញ្ញាតឲ្យមនុស្សទូទៅរស់ចាស់ហើយសក់ទេ វាគង់តែដល់ថ្ងៃអវសាននៃជីវិតអញ្ចឹងនាំគ្នាកសាងអំពើល្អទៅ កសាងអំពើល្អនាំគ្នាកសាងអំពើល្អគឺបានលទ្ធផលល្អលទ្ធផលល្អនេះនៅតែពេលយើងលាចាកពីលោកនេះទៅណាណា សម្លេងនឹងគេឈ្មោះនឹងនឹងរស់រវើកដោយសម្លេងសម្លៀងសុនស៊ីសមុទ្ររស់សរីសធាទាំងថ្មីបាត់តែតួអង្គខ្លួនគាត់បានវាចាក់លោកនេះទៅហើយណាប៉ុន្តែមកដល់នៅថ្ងៃនេះណានៅតែមានអ្នកស្ដាប់រំដំនៃនងពេញចិត្តគ្រាន់តែលឺស្ទឹង សង្កែសំណោះស្រុកអញ្ចឹងហើយសូមឲ្យបងប្អូនតាំងចិត្តថាគោលបំណងនិងគោលដៅរបស់យើងអត់ផ្លាស់ប្ដូរអត់ប្រែប្រួលទេទោះជាមានការគម្រាមកំហែងបំផិតបំភ័យផ្នែកស្មារតីបែបណាក៏ដោយប៉ុន្តែយើងមុតស្រួចយកប្រាជ្ញាមកប្រើប្រាស់ ដើម្បីដោះបញ្ហាដើម្បីបញ្ជាបញ្ហា ហើយទៅឲ្យដល់គោលដៅរបស់យើងនេះហើយជាបំណងរួមរបស់បងប្អូនជនរួមឈាមខ្មែរដែលយើងត្រូវតែការពារឲ្យបានឲ្យខានតែបាននឹងរក្សាគោលដៅនេះឲ្យខានតែបានដើម្បីទុកដោះស្រាយបញ្ហាបន្តមរតកដូនតារបស់យើងទុកជូនក្មេងចំនួនក្រោយកុំឲ្យ គេហៅថាយើង ជាជនជាតិដើមភាគតិចដែលរស់នៅលើទឹកដីកំណើតខ្លួនឯងដោយកម្ពុជាក្រោមដែលកំពុងតែមាន សាវតាជួចចត់មកដល់សព្វថ្ងៃនេះបាទ អញ្ចឹងមកថាយើងសប្ងៃយើងចានតែច្រៀងតម្ដរអារម្មណ៍របស់យើងអញ្ចឹងមកថាទៅតាមបញ្ញាស្មារតីរបស់យើង យើងឈប់ជាងចម្រៀងស្នេហាទីជាតិទៀតទៅតែចេញមកការពារស្ថាប័នយើងក្នុងនាមជាស្នេហាជាតិឈប់ច្រៀងថាយើងជាខ្មែរមកការពារខ្មែរទៅ ចេញមក អបង្ហាញឃើញស្នាដៃរបស់យើងមកចេញមកការពារខ្មែរទាំងអស់គ្នាណាឈប់ច្រៀងថាខ្ញុំស្ដាយស្រុកខ្មែរណាឈប់ច្រៀងទៅ ចេញមកការពារស្រុកខ្មែរដើម្បីកុំឲ្យយើង បាទជំនាញស្ដាយតតមកទៀតចឹងទាំងអស់គ្នាត្រូវហ៊ានពុះពៀទាំងអស់គ្នាកាន់ដៃគ្នាចេញមុខទាំងអស់គ្នាព្រមព្រមគ្នាឱកាសមកដល់ហើយវេលាមកដល់ហើយ ចេញមុខកែឆ្នៃអំពើអយុធធម៌ទាំងមិនឲ្យខ្លាយទៅយុធធម៌កែឆ្នៃកំហឹងទៅប្រមាណបងប្អូនមានអស់គ្នាដែលយើងរੂទាំសុំចាច់ជ្រៀងឲ្យខ្លាយទៅជាអាវុធដ៏សំខាន់ក្នុងការកែប្រែប្រទេសកម្ពុជាពីរបបប្រជាទៅរបបប្រជាធិបតេយ្យតាមស្រុកឆ្នោតត្រឹមត្រូវយុទ្ធធម៌ ចេញមកការពារកយកអ្វីដែលបងប្អូនដែលកំពុងទឹកភ្នែកបងប្អូនឲ្យខ្លៅទៅជាអាវុធប្រជាធិបតេយ្យដ៏រឹងមាំដើម្បីផ្លាស់ប្ដូរថារំលំដោយសន្តិវិធីដោយអហិង្សាតាមរយៈស្លឹកឆ្នោតត្រឹមត្រូវចរិតធម៌ណាចំណុចមួយទៀតថាឈប់ចេញដីកាកោះហៅកោតទោសអ្នកទោសនយោបាយទៅណាឈប់ចេញដីកាទៅអត់បានប្រយោជន៍ទេហេតុអីបានអត់ប្រយោជន៍ព្រោះពួកគាត់ចង់ចេញដើម្បីចូលទៅតុលាការដើម្បីបំភ្លឺ នៅអ្វីដែលការកោះហៅនោះតែអស់លោកបំណងឲ្យពួកគាត់ចូលទេណាបើជំទាវមុខសុខក្តីដែលឡំរងក្តីលោកប្រធានស្ដីទីសំរងស្ដីក្តីដែលការកោះហៅដាក់ទោសប្រមាណរាប់រយពាន់ឆ្នាំឆ្នាំទេគាត់សុខចិត្តចុះទៅដើម្បីចូលបំភ្លឺតឡាការ តែមិនឲ្យពួកគាត់ចូលឈប់ធ្វើអារបៀបនឹងចូលទៀតទៅណាវាមិនបានការអបសិទ្ធភាពហើយបើសិនជាចង់កាត់ទូពួកគាត់អនុញ្ញាតឲ្យពួកគាត់ចូលក្នុងប្រទេសដើម្បីផ្សាយបំភ្លឺនៅអ្វីរបស់អស់លោក បានចោលប្រកាន់អស់លោកចង់ចប់ចង់ចង់គឺតាមអ្វីដែលអស់លោកចង់បាត់ចង់ធ្វើទេបាទអញ្ចឹងឈប់ស្រែកទៅចេញមកទាំងអស់គ្នាពុតដៃគ្នាដើម្បីការពីមិត្តប្រទេសរបស់យើងការពីស្ថាប័នរបស់យើងទាមទារយកលទ្ធិប្រជាធិបតេយ្យនិងសេរីភូបនិយម ចូលមកប្រទេសកម្ពុជាវិញយើងវិញតាមរយៈបោះឆ្នោតត្រឹមត្រូវនឹងយុត្តិធម៌នៅពេលខាងមុខនេះបាទចាអឺសូមអរគុណលោកជំទាវចង់មានប្រសាសន៍ជើងចាចា ជួយបំពងសំឡេងឲ្យពួកយើងខ្ញុំនៅជាប់នៅសហរដ្ឋអាមេរិកនេះចាយើងខ្ញុំអត់ចង់ជាប់នៅនឹងនេះចាទោះបីខ្ញុំចង់ប្រើអឺ passport អាមេរិកខ្ញុំទៅលេងរួចប៉ុន្តែប្រលឹងនឹងឆន្ទៈពួកយើងខ្ញុំនៅជាមួយបងប្អូន ចាចាអត់មានទៅណាឆ្ងាយទេចាហើយខ្ញុំសោកស្ដាយជាទីបំផុត នៅពេលអ្នកដែលឮសូរអ្នកប្រជាធិបតេយ្យខ្លួនឯងថាខ្លួនឯងជាអ្នកប្រជាធិបតេយ្យហើយមកមួយថ្ងៃមួយថ្ងៃតិចទៀតហើយនឹងប្រយុទ្ធជាមួយតែជាមួយនឹងអ្នកប្រជាធិបតេយ្យនឹងគឺខ្ញុំមិនតែមិនសោកស្ដាយខ្ញុំឆ្ងល់ដែរហេតុអីអ្នកជាអ្នកប្រជាធិបតេយ្យគោលការណ៍ប្រជាធិបតេយ្យតាំងពីនៅជាមួយគ្នាស្គាល់ទាំងអស់ហើយណាចាឥឡូវហេតុអីហេតុអីមកយកអាការឈឺចាប់របស់យើងយើងជាជនរងគ្រោះចា ហើយខ្លួនឯងទៅកាន់ដៃជាមួយនឹងជនប្រជាខ្ញុំគួរឆ្ងល់ដែរគិតទៅគោលការណ៍ប្រជាធិបតេយ្យជាស្អីគោលការណ៍ប្រជាធិបតេយ្យគេមិនអោយនៅស្ងៀមទេគេអោយសកម្មហើយដោយអហិង្សាចាជាការពិតលោកជំទាវមនសុខួរហើយ បងប្អូនបានលើហើយការពុះគញ្ជ្រោលមនសិការចេញពីដួងចិត្តរបស់ពួកគាត់បានអំពាវនាវនៅក្នុងថ្ងៃនេះហើយជារៀងរាល់គ្រប់វិនាទីទាំងអស់ត្រូវតែមានការចូលរួមដោយលោកអឺ មហាម៉ាត់ហ្គានឌីបានលើកឡើងថាសូមឲ្យកិច្ចការទី1ដើម្បីយើងទៀមទារោគយុទ្ធធម៌បាននៅក្នុងសង្គមរបស់យើងគឺលោកមហាម៉ាត់ហ្គានឌីបានលើកឡើងថាសូមឲ្យកិច្ចការទី1នៃរាល់ព្រឹករបស់យើងយើងត្រូវធ្វើការដោះស្រាយដូចខាងក្រោមទី1គឺយើងត្រូវតាំងចិត្តគិតខ្លួនឯងថាខ្ញុំនឹងមិនខ្លាចនរណាម្នាក់នៅលើផែនដីនេះទេជាពិសេសគឺជួនប្រការតែម្ដងមួយទៀតគឺគេបានលើកឡើងថាខ្ញុំនឹងកោតខ្លាចខ្លាចតែអ្នកណាដែលស្រឡាញ់នៅលទ្ធិប្រជាធិបតេយ្យហើយទី3គាត់បាន លើកឡើងថាខ្ញុំនឹងមានឆន្ទៈ ចាអមិនមានឆន្ទៈអាក្រក់ទៅលើបុគ្គលណាទេហើយមួយទៀតគាត់បានលើកឡើងថាយើងនឹងមិនចោះចាញ់ហើយនឹងមិនចោះចោះញោមនៅនរណាម្នាក់ដែលបានបំពេញនៅអំពើអយុត្តិធម៌មកលើប្រជាពលរដ្ឋខ្លួនឯងទេអញ្ចឹងការលើកឡើងចង់បញ្ចប់មួយទៀតគឺគាត់បានលើកឡើងថាយើងត្រូវតែយកឈ្នះនៅភាពមិនពិតដោយយើងយកការពិតនោះមកបង្ហាញដោយដោយបានលោកអមអាយដាមឡុងរីបានលើកឡើងមកអញ្ចឹងគឺថាត្រូវចូលរួមការបោះឆ្នោតដោយឆន្ទៈរបស់យើងហើយដើម្បីយើងទប់ទល់នៅភាព មិនពិតនឹងបានលុះត្រាតែយើង មានការតស៊ូចូលរួមទាំងអស់គ្នាដើម្បីចូលរួមបោះឆ្នោតសេរីនិងយុត្តិធម៌ទាំងអស់គ្នាចា៎អញ្ចឹងដោយសារតែវេទិកាការនៃសំលេងសង្គ្រោះជាតិដែលផ្សាយផ្ទាល់ពី page លោកប្រធានស្ដីទីសំរងស៊ីបានអឺបានធ្វើការបកស្រាយរហូតដល់ជាង1ម៉ោងហើយអញ្ចឹងពេលវេលាយើងបានដល់ទីបញ្ចប់ហើយ មុននឹងបញ្ចប់សូមអរគុណទៅដល់លោកទាវមូសុខួរឯកឧត្តមឡុងរីនិងលោកប្រធានរិទ្ធីចាឲ្យជូនពរទៅដល់អស់លោកហើយនិងលោកជំទាវមានការមានសុខភាពល្អក៏ដូចជានឹងមានឆន្ទៈបងទាំងអស់គ្នាចូលរួមទាំងអស់គ្នាដើម្បីយើងអុជភ្លើងទៀនស្ដារនៅលទ្ធិជាតិតៃរោគយុទ្ធធរការបោះឆ្នោតត្រឹមត្រូវយុទ្ធធរជូនទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចា សូមជម្រាបលាសូមអរគុណចាចាជម្រាប